ត្ថុរតនតយស័កខ្ញុំព្រះអង្គម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺគុណព្រះពុទ្ធរតនៈមួយគុណពធម្មរតនៈមួយ និងគុណព្រះសង្ឃរតនៈមួយដោយសេចក្តីជ្រះថ្លា និងដោយសេចក្តីគោរពសពសពកាលសពវេលា ទូលព្រះ បង្គំសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ មន្ត្រីសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គគ្រប់ឋានានុក្រមទូទាំងប្រទេសដោយសេចក្តីគោរពសូមធ្វើ គារវកិច្ចចំពោះសម្ដេចទ្រង់ឯកឧត្តមអ្នកអង្គញាលោកលោកជំទាវលោកលោកស្រីនៅនាង កញ្ញាបងប្អូន ប្រុសស្រីយុវជនយុវតីកុមារាកុមារីកម្មករកម្មការិនីជនរួមជាតិរួមសាសនាទាំងឡាយ ដែលកំពុងតែផ្ទៀងនៅ សោតិនត្រយារម ត្រង់ត្រាប់ស្ដាប់ក្រេបជញ្ជក់យកនៅឲ្យជារសនៃ ព្រះសទ្ធម្មវិសេសទេសនានៅខណៈពេលនេះ នៅថ្ងៃនេះគឺជាថ្ងៃច័ន្ទពីកើតខ្នើតខែស្រាប ឆ្នាំចសម្រិទ្ធស័កពុទ្ធសករាជ2562ត្រូវនឹងថ្ងៃ ទី13ខែសីហា ឆ្នាំ2018ផោសាធវោ ហើយសាធុសាបរសជនបងប្អូន ប្រុសស្រី លោកយាយលោកតាផងទាំងឡាយសាវនិកជនជនរួមជាតិរួមសាសនាជាទីមេត្រី នៅគណៈពេលនេះខ្ញុំបកករណាខ្ញុំបានដងចានីនិងបានឱកាសនីតិនៅ ប្រវត្តិរឿងរ៉ាវរបស់ពុទ្ធសាវិកាជាបន្តទៅទៀតនីតិជារឿងចំណន់ព្រះសម្មាសម្ពុទ្ធ ប្រវត្តិឧបាសិកាពុទ្ធសាវិកាល្បីល្បី គឺជាព្រះអរហន្តីដែលលោកបានបរិនិព្វានអស់ទៅហើយលែងកើតតទៅទៀតលែងមានភពជាតិកំណើតនៅក្នុងសង្សារវដ្តជាអសង្កតធោមិនមានបច្ច័យប្រជុំតាក់តែងតទៅទៀតទេអជាតិទាំងមិនមាននៅជាតិ អចរាំងលែងមានការឈឺការចាស់អព្យាធឹងមិនមានការកើតចាស់ឈឺស្លាប់ក្នុងសមុទ្រវាលវត្តដ៏សង្សារបន្តទៅទៀតឡើយអ្នកទាំងអស់នឹងបានដល់ព្រះនិព្វានជាឋានបរមសុខជាឋានដ៏ស្ងប់អស់ទៅហើយនៅឡើយយើងជាមនុស្សសលោកពុទ្ធជននៅវិលកើតកើតស្លាប់ក្នុងសមុទ្រវាលវត្តដ៏សង្សារដល់នៅសេចក្តីទុក្ខគ្មានទីបំផុត។ ប្រវត្តិរឿងរ៉ាវពុទ្ធបរិស័ទស្ដាប់ តាំងពីប្រវត្តិពុទ្ធសាវកាទី1គឺប្រវត្តិមហាបជាបតិកោតមីទី2ប្រវត្តិពនាងខេមា ទី3ម្សិលមិញនឹងគឺ ប្រវត្តិភាបញ្ចប់ព្រះនាងអបុលវណ្ណា ធេរីចប់ម្សិលមិញភា5ចប់ហើយ ថ្ងៃនេះខ្ញុំកណានឹង និទានពីប្រវត្តិអសីតិពុទ្ធសាវិកាប្រវត្តិពុទ្ធសាវិកាទី4គឺព្រះនាងបដាចារាធេរីបដាចារាធេរីហើយសាធុសាបរសជនក៏ធ្លាប់ស្ដាប់ហើយប្រវត្តិរឿងបដាចាធ្លាប់មើលតាមខ្សែវីដេអូធ្លាប់មើលរឿងបដាចានឹងជាច្រើនតាមប្រវត្តិរឿងរ៉ាវតើបដាចានឹងជាកូនរបស់នរណា បដាចារនឹងទីបំផុតទៅបួសមូលហេតុអីបដាចារនឹងជា អ្នកខាងទ្រទ្រង់នៅព្រះវិន័យអេតតិកៈដែលហៅថាជំនាញ ជា skill ជំនាញរបស់បដាចារនឹងគឺជាអ្នកទ្រទ្រង់នៅព្រះវិន័យព្រះនាងបដាចារាតសេបដដដាក់សាអាដាចដាក់សាអាចារោដាក់សាអាចារ រោដាសអារា អានថាបដាចារាថេរីសូមបង្វែរនៅសោតិនត្រិយារមរបស់ពជាពុទ្ធបរិស័ទស្ដាប់នៅប្រវត្តិរបស់ ព្រះនាងបដាចារាធេរីដូចតទៅព្រះនាងបដាចារាធេរីជាអ្នកទ្រទ្រង់នៅអរិយធម៌ដ៏ខ្ពង់ខ្ពស់បំផុត និង ជាអ្នកមានអច្ឆរិយភាព ផ្នែកខាងទ្រទ្រង់ព្រះវិន័យដោយ មិនមាន ប្រថេរីរូបណានីមួយ មកប្រៀបផ្ទឹមជាមួយនឹងអច្ឆរិយភាពភាពដ៏អស្ចារ្យផ្នែកខាង អ្នកទ្រទ្រង់ព្រះវិន័យស្មើបានឡើយជីវប្រវត្តិក្នុង បច្ចុប្បន្នជាតិរបស់ព្រះនាងបដាចារា រាធេរីក៏មានសម្ដែងទុកនៅក្នុងអដ្ឋកថាមនោរដ្ឋពរណីដែលជាអដ្ឋកថាធិបាយសេចក្តីព្រះបាលីនៅក្នុងគម្ពីរអង្គតរនិកាយឯកនិបាតនិងនៅក្នុងអដ្ឋកថាបរមត្ថទីបនីដែលជាអដ្ឋកថាធិបាយសេចក្តីព្រះបាលីនៅក្នុងគម្ពីរខុត្តកនិកាយធេរីគាថា និង នៅក្នុងអដ្ឋកថាធម្មបទនៃសហសវៈនៅក្នុងរឿងព្រះនាងបដា ចារាធេរីដូចមានសេចក្តីថាព្រះនាងបដាចារាធេរី ការដើមជាធីតារបស់លោកសេដ្ឋីជាអ្នកមានទ្រព្យចំនួន40កោដកហបណៈនៅក្នុងក្រុងសាវត្ថីបដាចានឹងគាត់ជាកូនសេដ្ឋីជាកូនអ្នកមាន មានទ្រព្យច្រើនណាស់ទៀតណា40កោដច្រើនណាស់ចំណន់នឹងគេប្រើ40កោដកហបណៈនឹងច្រើន ជាង40កោដដុល្លារយើងសម័យបច្ចុប្បន្នទៀត ច្រើនមែនទែនរាប់លានកោដរាប់លានដុល្លារសម័យបច្ចុប្បន្ននឹងបើគិតទៅទ្រាំនឹងច្រើនណាស់40កោដកហបណៈហើយជាអ្នកជាស្ត្រីមានរូបរាងស្អាតណាស់ស្អាតជាទីបំផុតកាលដែលនាង មានវ័យវឌ្ឍនាការចម្រុងចម្រើនដឹងក្តីបានអាយុ16ឆ្នាំពេញក្រមុំទៅហើយមេដាបៃតាមានការព្រួយបារម្ភភ័យខ្លាចមិនចង់ឲ្យមានពាក្យនិយាយនិន្ទាអាក្រក់ ដែលកើតមកអំពីការធ្វើរបស់កូនស្រី ឬមានការប៉ះពាល់ដល់ក្រុមគ្រួសារខូចនឹងប្រពៃណីដែលល្អទៅបឲ្យកូនស្រីឡើង ទៅលើ ប្រាសាទជាន់ទី7ដោយរោគផ្លូវការពារទុកជាមុនល្អជាងពេល ដែលហេតុនោះកើតហើយម៉ែឪនឹងដាក់កូននៅលើប្រាសាទជាន់ទី7ខ្លាច អ្នកចិត្តខាងពាក្យ ចាយមាត់ចាយអីពីអ្នកចិត្តខាងសូមបីមេដាបេដានៅរងចាំឃ្លាំមើលយ៉ាងណាក៏ដោយក៏នាងក៏នៅ តែលោភលាក់ស្រឡាញ់ជាមួយគ្នានឹងអ្នកបំរើម្នាក់ដែលនៅក្នុងផ្ទះរបស់ខ្លួនបរោះអ្នកបំរើនឹងក្រលំបា តែគាត់សុភាពរៀបសារអត្តចរិតល្អមារយាទអីហ្នឹងគឺធ្វើឲ្យបដាចានឹង នាងពីមុនឡើយឈ្មោះសេដ្ឋីធីតាទេ មិនតាន់ឈ្មោះបដាចាទេជាកូន របស់លោកសេដ្ឋីជាអ្នកមានទ្រព្យលួចស្រឡាញ់អ្នកអំរើខ្លួនឯងលួចលាក់ស្រឡាញ់ការស្រឡាញ់បានកើតឡើងលូកជ្រៅរហូតទៅដល់ប្រព្រឹត្តខុសប្រពៃណីដោយ មិនមានអ្នកដតីដឹងឬឃើញឡើយខុសទៅនឹងប្រពៃណីខ្មែររបស់យើងទំនៀមទម្លាប់ ប្រព្រឹត្តខុសគេហៅទុំមុនសគៀលនិងបដាចាខុសទំនៀមទម្លាប់គេអានគេឲ្យអាន ប្រពៃណីតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាទំនៀមទម្លាប់ប្រវៃណីនិងតំណពូជពងវងតកូល រួមសកទុកប្រពៃណីនាងប្រព្រឹត្តខុសទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដោយមិនមានអ្នកណាដឹងឬឃើញឡើយកាលជាខាងក្រោយមេដាបៃតារបស់នាង បានសម្រេចចិត្តលើកូនស្រីក្រមុំរបស់ខ្លួនឲ្យទៅបរោះកំឡោះម្នាក់ដែលជាអ្នកមានជាត្រកូលស្មើគ្នា ហើយកំណត់ថ្ងៃធ្វើអវាហមង្គលការគឺរៀបការលុះថ្ងៃវិវាហមង្គលចិត្តចូលមកដល់ហើយ និយាយពីនាង សេដ្ឋីធីតាទៅប្រាប់ទៅដល់គូសង្សារថាបានឮដំណឹងថា លោកឪពុកអ្នកម្ដាយរបស់ខ្ញុំនឹងលើកខ្ញុំឲ្យទៅដល់បរិសម្នាក់នៅក្នុងត្រកូលឯណោះពេលដែលខ្ញុំទៅកាន់ត្រកូលរបស់ស្វាមីហើយ អ្នកនឹងមិនអាចជួបខ្ញុំបានទៀតទេ ប្រសិនបើខ្ញុំមានស្វាមីហើយ អ្នកនឹងមិនអាចជួបជួបខ្ញុំបានទេនិយាយជាមួយអ្នកអំរើខ្លួនឯងចឹងហេតុដូច្នេះ បើអ្នកចង់រស់នៅជាមួយនឹងខ្ញុំត្រូវការខ្ញុំពិតមែននោះចូលអ្នកនាំខ្ញុំរត់ទៅនៅឯណានីមួយទៅ ទៅនៅទីណានីមួយទៅនាំអ្នកបំរើរត់គ្រានោះអ្នកបំរើទទួលពាក្យថាបាទខ្ញុំព្រម ថែមទាំង បាន កំណត់ពេលវេលាថាព្រឹកស្អែកនេះ ខ្ញុំនឹងទៅឈរនៅចាំទីកន្លែងត្រង់នោះ ដែលនៅចិត្តចិត្តនឹងទ្វារក្រុង នាងចូលរត់ចេញទៅដោយឧបាយយ៉ាងណានីមួយ ហើយទៅជួបគ្នានៅកន្លែងទីនោះទៅ ក្រោយពីការចរចាគ្នារួចសពគ្រប់លុះព្រឹកឡើង អ្នកបំរើបានប្រមូលវត្ថុដែលមានតម្លៃលមមដែលអាចកាន់យកទៅបាន ទៅបយកទៅជាប់តាមខ្លួន ហើយគេបានទៅឈររងចាំនៅកន្លែងដែលបានណាត់គ្នាទុកនោះ អ្នកបំរើក៏បាននាំនាងបដាចារាធ្វើដំណើរទៅចម្ងាយផ្លូវប្រមាណ3-4យោជន៍ពីក្រុងសាវត្ថីនិងចូលទៅសម្រាប់អាស្រ័យតាំងទីលំនៅក្នុងតំបន់មួយកន្លែងនឹងឯងហើយប្រកបអាជីពធ្វើស្រែចម្ការនិងកាប់អុសឬស្វែងរកបេះផលឡានុផលបន្លែផ្សេងផ្សេងជាដើមក្នុងការចិញ្ចឹមជីវិតរត់ពីក្រុងទៅនៅឯជនបទ និងបដាចាររត់ពីក្រុង ទៅនៅជនបទចម្ងាយ3-4យោជ3យោជ16គីឡូ3-4យោជនឹងឆ្ងាយតែទៀតនោះនឹងនាងប្រកបមុខរបរធ្វើបេះបន្លែបេះអីចិញ្ចឹមជីវិតចំណែកនាងសេដ្ឋីធីតាបាន ជួយចាត់ចែងកិច្ចការងារនៅក្នុងផ្ទះមានដាំស្លជាដើមដោយខ្លួនឯង ទៅធ្វើឲ្យនាងជួបនឹងសេចក្តីទុក្ខលំបាកដែលជាផលកើតមកពីការមិនជឿស្ដាប់ពាក្យរបស់មាតាបិតាការនៅរួមគ្នា នៃស្វាមីនិងភរិយាគូនេះ តមកនាងសេដ្ឋីធីតាក៏បានតាំងគោឡើង មានផ្ទៃពោះតាំងគោឡើង ពេលដែលនាងសេដ្ឋីធីតាមានគោចិត្តគ្រប់ខែនឹងប្រសូតបុត្រនាងទៅនិយាយប្រាប់ទៅដល់ស្វាមីថា នៅក្នុងកន្លែងទីនេះយើងមិនមានញាតសន្តានទេ ការពិតមេដាបៃតារមែងមានចិត្តទន់ភ្លន់ចំពោះកូនកូនហេតុដូច្នេះសូមបងនាំអូនទៅរកឪពុកអ្នកម្ដាយរបស់ខ្ញុំទៅ អូននឹងមានបំណងដ ដើម្បីចង់ទៅប្រសូតបុត្រនៅឯផ្ទះរបស់ឪពុកម្ដាយវិញជាការល្អប្រសើរនាងខ្លាចក្រែងការលំបាកការប្រសូតកូនមានសេចក្តីលំបាកចេះមួយចោះមួយឆ្ងាយពីម៉ែឪសូមប្តីនឹងដើម្បីទៅប្រសូតកូននៅឯមាតុប្រទេសមាតុភូមិរបស់នាងកន្លែងដែលនាងកើតគ្រានោះស្វាមីបាននិយាយខត់នាងសេដ្ឋីធីតាថានាងនិយាយអ្វី អូនឯងនិយាយពីអី មេដាបៃតារបស់អូន កាលបើបានឃើញខ្ញុំចូលទៅហើយលោកទាំងពីរប្រកាសជាដាក់ទោសខ្ញុំមិនខានខ្ញុំមិនអាចទៅផ្ទះលោកឪពុកអ្នកម្ដាយរបស់អូនបានទេនិយាយអូនអូនចឹងទៅលំដាប់នោះបដាចាពីមុនឈ្មោះសេដ្ឋីធីតាទេមិនតន់ហៅបដាចាទេ នាងសេដ្ឋីធីតាបាននិយាយអង្វរស្វាមីម្ដងហើយម្ដងទៀត រីឯស្វាមីក៏តែងតែរោគវិធីនិយាយអាងលេសថាចាំថ្ងៃនេះចាំថ្ងៃនោះគេនិយាយយ៉ាងនេះជារឿយរឿយជាច្រើនថ្ងៃក៏នាងគិតថា យើងនឹងមិនអាចបបួលស្វាមីរបស់យើងឲ្យជូនយើង ទៅបានឡើយ។ នាងសេដ្ឋីធីតាជ្រាបថាស្វាមីរបស់យើងជាមនុស្សល្ងងខ្លៅមិននាំយើង ត្រឡប់ទៅផ្ទះពិតមែនទោះជាគាត់មិននាំយើងទៅក៏មិនជាអ្វីយើងនឹងទៅដោយខ្លួនឯងទៅកើតកូនប្រសូតកូននៅឲ្យផ្ទះរបស់យើងដោយខ្លួនឯងស្វាមីនឹងខ្លាចពួកនោមកូនកំមុំគេរត់ចេញពីផ្ទះមានកូន មានអីចឹងទៅ ខ្លាចពុកម្ដាយគេសម្លាប់ចោលអត់ហ៊ានទៅទេ អត់ហ៊ានទៅលុះកាលស្វាមីរបស់នាង សេដ្ឋីធីតាចេញទៅខាងក្រៅផ្ទះបាទប្រកបមុខរបរនាងទៅប្រាប់អ្នកចិត្តខាងនឹងគ្នាថាអ្នកអើយបើស្វាមីខ្ញុំត្រឡប់មកវិញគាត់មិនបានឃើញខ្ញុំ ហើយគាត់សួររកខ្ញុំថាខ្ញុំទៅទីណា សូមអ្នកទាំងឡាយជួយប្រាប់គាត់ផងថាខ្ញុំត្រឡប់ទៅកាន់ផ្ទះរបស់ខ្ញុំ កាលបើប្រាប់រួចជាស្រេចហើយនាងទៅចាត់ចែងបិទទ្វារផ្ទះរួចរាល់បានធ្វើដំណើរទៅតែម្នាក់ឯងកាលដែលស្វាមីត្រឡប់មកពីធ្វើការហើយមិនឃើញនាងបដាចានៅក្នុងផ្ទះទៅសួរញាតចិត្តខាងដែលធ្លាប់ស្គាល់គ្នាអ្នកទាំងអស់នោះក៏ប្រាប់ថាភរិយារបស់អ្នកនាងបានត្រឡប់ទៅកាន់ផ្ទះឪពុកម្ដាយរបស់នាងហើយបរោះជាស្វាមីក៏គិតថា នាងជាធីតានៃត្រកូលជាសេដ្ឋីឥឡូវនេះព្រោះតែយើងធ្វើឲ្យនាងលំបាឥតទីពឹងគិតហើយដូច្នេះគិតដូច្នោះហើយតើប្រញាប់ប្រញាល់ធ្វើដំណើររត់ទៅតាមនាងដែរតើធ្វើឲ្យនាងត្រឡប់មកវិញ តែកាលដែល គាត់ទៅតាមតន់ពេលនឹងទៅតាមតន់ ទៅតាមតន់ពាក់កដាលផ្លូវពុទ្ធបរិស័ទលោកយាយលោកតាបងប្អូនប្រុសស្រីទាំងឡាយស្វាមីនឹងបាននិយាយអង្វរអង្វរភរិយាឲ្យត្រឡប់មកផ្ទះវិញ បដាចាអត់ព្រមទេអត់ព្រមត្រឡប់មកទោះបីជាស្វាមីនិយាយអង្វរជាច្រើនលើកច្រើនសារក៏ដោយក៏មិនអាចនឹងនាំឲ្យនាងត្រឡប់មកផ្ទះវិញបានឡើយ លោកខណៈដែលនាងកំពុងតែនិយាយជាមួយនឹងស្វាមីនោះខ្យល់កម្មជីវិតគឺខ្យល់ដែលកើតអំពីកម្មក៏បក បក់ឡើងនៅក្នុងគោពេលដែលប្រសូតបុត្រហ្នឹងគេហៅថាខ្យល់កម្មជីវិតគឺឈឺពោះខ្យល់កើតអំពីកម្មគឺបក់ឡើងនៅក្នុងផ្ទៃពោះនៅក្នុងគោពេលដែលប្រសូតបុត្រហ្នឹងឈឺពោះឈឺអីទៅក៏កើតរំជើបរំជួលឡើងនៅក្នុងគោមួយរំពេចនាងក៏ដឹងថាចិត្តនឹងប្រសូតបុតហើយទៅចូលទៅទីកំពតព្រៃមួយកន្លែងដែលស្ថិតនៅទីចិត្តចិត្តនោះហើយប្រាប់ស្វាមីថាបងអើយ ឥឡូវខ្ញុំនេះឈឺពោះប្រសូតបុតហើយ នាងក៏ដេកដូននាលនៅលើផែនដី ទៅវិញទៅមករួចក៏ប្រសូតបុតនៅ ក្នុងពេលនឹងដោយសេចក្តីលំបាកយ៉ាងក្រៃលែងណាស់ពេលប្រសូតកូន ការដែលនាងប្រសូតបុតរួចហើយតើពលនឹងស្វាមីថាបងអើយ ខ្ញុំនឹងទៅកាន់ត្រកូលមេដាបៃតាដើម្បីប្រយោជន៍នៅក្នុងការប្រសូតបុត្រតែឥឡូវនេះ ប្រយោជន៍អ្វីដែលខ្ញុំទៅនោះពីព្រោះការប្រសូតបុត្ររួចហើយប្រយោជន៍នោះក៏សម្រេចហើយនៅ ក្នុងរវាងផ្លូវនេះប្រសិនបើពួកយើង នៅ ក្នុង ទៅក្នុងពេលនេះក៏មិនមានប្រយោជន៍អ្វីឡើយមិនមានប្រយោជន៍អ្វីដែរ នាំគ្នាកិតឃើញដូច្នោះហើយក៏នាំគ្នាត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញដោយមិនបានទៅត្រកូលមេដាបៃតាទៀតទេនិងអត់បានទៅក្រុងសាវត្ថីទេអត់បានចូលទៅក្រុងសាវត្ថី ខ្លួនឯងនៅជនបទម៉ែឪនោះនៅទីក្រុងម៉ែឪនៅទីក្រុង ខ្លួនឯងរត់តាមប្រុសអ្នកអំរាវខ្លួនឯងទៅនៅជនបទចង់កាត់មាត់ញោកលុះសម័យក្រោយមកទៀត ក៏នាងសេដ្ឋីធីតាក៏តាំងគោជាលើកទី2មានផ្ទៃពោះលើកទី2 កាលគោនោះគ្រប់ខែហើយ នាងក៏និយាយប្រាប់ស្វាមីឬអង្វរស្វាមីដូចជាមុន ថាចង់ទៅប្រសូតកូននៅផ្ទះមាតាបិតានៅឯក្រុងសាវត្ថីស្វាមីនឹងក៏មិនបានអនុញ្ញាតទៀតទេអត់បាននិយាយអនុញ្ញាតឲ្យទៅ ព្រោះខ្លាចពុកម្ដាយនាងនឹងសម្លាប់ លើកទី2នាងសុំទៅ ហើយការដែលប្តីមិននៅពុទ្ធបរិស័ទហើយប្តីអត់នៅ ទៅធ្វើការបាននឹង ក៏ប្រាប់អ្នកចិត្តខាងចឹងទៅ ទៅប្រសូតកូននៅផ្ទះមេដាបៃតានៅឯក្រុងឯណោះប្រាប់ប្តីរបស់ខ្ញុំផងកាលបើគាត់ត្រឡប់មកពីធ្វើការវិញ ចូលអ្នកទាំងឡាយប្រាប់ផងចំណាយស្វាមីកាលត្រឡប់មកផ្ទះវិញមិនឃើញភរិយានិងកូនក៏នឹកដឹង ភ្លាមថា នាងបានធ្វើដំណើរទៅកាន់ផ្ទះមេដាបៃតាទៅប្រញាប់រត់ទៅតាម ដោយទៅតាមតន់គ្នាក្នុងរវាងផ្លូវ ហើយប្តីនឹងក៏បបួលនាងសេដ្ឋីធីតាឲ្យ ត្រឡប់មកផ្ទះវិញ តែ នាងជាប្រពន្ធនឹងមិនត្រឡប់មកទេដោយប្រាថ្នានាំកូនទៅកាន់ផ្ទះម្ដាយឪពុកនៅ ក្នុងខណៈដែលអ្នកទាំងពីរកំពុង តែធ្វើដំណើរទៅស្រាប់តែ មានភ្លៀងធំតាំងឡើងខុសរដូវកាល ភ្លៀងនឹងធ្លាក់ខុសរដូវកាល ធ្វើឲ្យទឹះទាំង4ងងឹតឆឹងមិនប្រកបរីឯផ្ទៃមេឃពេលនោះហាក់បីដូចជាឆេះសន្ធោសន្ធៅដោយភ្លេចបន្ទោឈៀលឆ្វាត់ចុះឡើងទៅវិញទៅមកមើលទៅគួរឲ្យភ័យខ្លាចណាស់ថែមទាំងមានសំឡេងផ្គរលាន់ក៏លើឡើងខ្លាំងឡើងខ្លាំងឡើង រំពងញាប់ញ័ររន្ធត់ ហើយក៏មានភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំងមិនដាច់គ្រាប់នោះទេ នៅក្នុងវេលានោះនាងបដាចារា ដែលហៅថាសេដ្ឋីធីតាកាលដែលកើតខ្យល់រំជើបរំជួលឡើង នៅ ក្នុងផ្ទៃនាងទៅ ប្រាប់ទៅដល់ស្វាមីថាបងហើយបងឥឡូវអូនឈឺពោះហើយមិនអាចអត់ទ្រាំបានចូលបងទៅរកទីសម្រាកបិទបាំងភ្លៀងឲ្យអូនផងខ្ញុំប្រកាសជា ប្រសោតបុតមិនខានឡើយ។ គ្រានោះស្វាមីក៏ប្រញាប់ប្រញាល់ស្រវេស្រវាចាប់កំបិតដើរទៅរកកាប់មែកឈើដើមឈើនៅក្នុងព្រៃវល់ឈើជាដើមដើម្បីយកមកធ្វើផ្គត់ភ្លៀងឲ្យភរិយាប្រសូតបុត្រការពារភ្លៀងធ្វើផ្ទះបតង់ដើរទៅបានជួបកំពតព្រៃមួយគុំដែលដោះនៅត្រង់ដំបូក កិតនឹងទៅកាប់ដើមឈើត្រង់ដំបូកនោះមកធ្វើទីជំរក និងរកស្បូវមកធ្វើដំបូលដើម្បីបាំងភ្លៀងឲ្យភរិយាប្រសូតកូននិងកូនតូចរបស់ខ្លួនម្នាក់ទៀតកាលដែលស្វាមីឈានឡើងទៅកាប់ឈើត្រង់ដំបងនោះ ដោយមិនបានពិចារណាមើលថាតើនឹងមានអន្តរាយអ្វីឬទេ នៅលើដំបូកមានសត្វអ្វីដែរឬទេព្រោះដោយការប្រញាប់ប្រញាល់បន្ទាន់ធ្វើទីបិទបាំងភ្លៀងឲ្យភរិយាប្រសូតបុត្រនោះក្នុងគ្រានោះ ពស់វែកដំបូកដេកនៅត្រង់ដំបូកនោះលូនចេញមកចឹកត្រង់ជើងរបស់ស្វាមីនាងបដាចាកាលដែលស្វាមីត្រូវពស់ចឹករាងកាយក៏មានពណ៌សម្បុរខ្មៅទូទៅទាំងដងខ្លួនដូចត្រូវភ្លើងឆេះស្រណោះស្រណោកចំពោះប្រពន្ធហើយអត់អំពីខ្លួនទៅតើបានប្រពន្ធរបស់អាត្មាអញយ៉ាងម៉េចយ៉ាងម៉ាទៅហើយដួលដេកសន្លប់ស្លាប់នៅក្នុងទីនោះភ្លាម។ ស្លាប់ភ្លាមទៀតហើយដងខ្លួននឹងខ្មៅដូចជាត្រូវភ្លើងឆេះចំណែកឯនាងសេដ្ឋីធីតាត្រូវរងទុកយ៉ាងធ្ងន់ធ្ងររងចាំការត្រឡប់មករបស់ស្វាមីដោយគិតថា មួយសន្ទុះទៀតស្វាមីនឹងមកតែនាងត្រូវរងចាំគ្មានបានផល ក្នុងរវាងដែលនាងរងចាំស្វាមីដោយសម្លឹងមើលមិនដាច់ពីក្រសែភ្នែកនោះ នាងក៏ប្រសូតបុត្រម្នាក់ឯងកណ្ដោចកណ្ដែងដែលភ្លៀងកំពុង តែធ្លាក់យ៉ាងខ្លាំងព្រះពីរុនបង្អោយយ៉ាងខ្លាំងរីឯកូនទាំងពីរអត់ទ្រាំនឹងទឹកភ្លៀងមិនបានក៏យំខ្លាំងឡើងខ្លាំងឡើង នាងបដាចាសែនអាណិតកូនជាទីបំផុតនាងទៅផ្លុតជង្គង់ទាំងពីរដាក់ដៃទាំងពីរទល់នឹងផ្ទៃផែនដី យកខ្នងបាំងការពារកូនទាំងពីរຕົកនៅខាងក្រោមពោះ ឬដើមទ្រូងនៅរហូតអស់មួយរាត្រី នាងគិតថាអោអាត្មាអញចាស់ហើយប្រហែលជាស្វាមីរបស់អាត្មាអញគេនឿយណាយនឹងអាត្មាអញហើយមើលទៅ គេរត់ចោលអាត្មាអញហើយ នាងគិតចឹងទៀតណាទៀតណាគិតចឹង កូនទាំងពីរកូនប្អូនកូនបងកូនទៅនឹងកើតក៏ស្រែកទាំងពីរអ្នកលងាលងាណាស់នាងយកកូនទាំងពីរមកអោបនឹងដើមទ្រូងយកខ្នងធ្វើ ដើម្បីការពារនៅជំរកធ្វើទីជំរកឲ្យកូនកក់ក្ដៅម្ដាយគឺជាអ្នកការពារកូនគ្រប់កលៈទេសៈគ្រប់ពេលគ្រប់វេលាទាំងអស់យកខ្នងធ្វើជាកម្ដៅបាំងការពារនៅភ្លៀងខ្លួនឯងនៅក្នុងអដ្ឋកថាលោកពោលថា ពណ៌សម្បុរកាយរបស់នាងសេដ្ឋីធីតាបដាចាប្រៀបឧបមាដូចជាស្លឹកឈើទុំភ្លៀងមួយយប់មួយថ្ងៃពណ៌សម្បុរកាយរបស់នាងស្គៀងស្គមមានពណ៌សម្បុរដូចគ្នានឹងស្លឹកឈើពណ៌លឿងនិងដូចមិនមានឈាមសោះជាប់នឹងកាយឡើយការនៅរងចាំស្វាមីមានពេលវេលាយូរសែនយូរបែបនេះ ជាហេតុធ្វើឲ្យនាងបដាចាគិតផ្សេងផ្សេងថា យើងជាមនុស្សអនាថាហើយគេប្រហែលជាបោះបង់យើងក្នុងរវាងផ្លូវនេះមិនខានឡើយគេរត់ទៅបាត់ហើយប្តីរបស់យើងប្រហែលជារត់ចោលយើងបាត់ហើយកាលភ្លឺស្រាងស្រាង នាងសេដ្ឋីធីតាបានត្រកង3កូនតូចដែលទៅតែប្រសូតថ្មីថ្មីដែលមានពណ៌សម្បុរដូចជាសាច់ដូចជាដុំសាច់ទុកដោយដៃម្ខាង ចំណែកដៃម្ខាងទៀតដឹកដៃកូនបងដើរចេញទៅ នាងដើរពិនិត្យមើលស្នាមជើងរបស់ស្វាមី ហើយដើរទៅនឹងនិយាយជាមួយកូនបងថាមកកូននៅពុករបស់កូនគង់នឹងទៅតាមផ្លូវនេះហើយនាងនាំកូនដើរទៅតាមដានជើងដែលស្វាមីដើរទៅដើរទៅក៏បានជួបនឹងស្វាមី ដែលមានរាងកាយរឹងមានពណ៌សម្បុរខៀវខ្មៅដេកស្លាប់នៅ ក្បែរដំបូកនាមទៅ ទៅនាងបដាចាយំរៀបរាប់ថាអោព្រះស្វាមីអើយស្វាមីរបស់យើង បានស្លាប់ចោលយើងហើយនៅក្នុងរវាងផ្លូវព្រោះយើងជាដើមហេតុហើយនាងក៏បីកូននឹងដឹកដៃកូនបងធ្វើដំណើរទៅរហូតដល់ស្ទឹងអជរវតីព្រោះមកពីភ្លៀងធ្លាក់ខ្លាំងរហូតទល់ភ្លឺមកយប់ទល់ភ្លឺធ្វើទៅធ្វើឲ្យស្ទឹងអជរវតីមានទឹកពេញព្រៀបច្រាំងតែកន្លែងខ្លះ នៃស្ទឹងនោះ មានទឹកជ្រៅត្រឹមក្បាលជង្គង់កន្លែងខ្លះត្រឹមដោះកន្លែងខ្លះត្រឹមក្បាលជង្គង់គ្រានោះនាងសេដ្ឋីធីតាយល់ខុសដោយគិតថាទឹកជ្រៅណាស់មិនអាចនឹងនាំកូនឆ្លងត្រៃមកខាងទៅដល់មកខាងទាំងពីរអ្នកបាននាងយល់ខុសថាទឹកជ្រៅណាស់មិនអាចមិនអាចនាំកូនទាំងពីរអ្នកទៅបានទេ មិនអាចនឹងនាំកូនឆ្លងត្រើយមកខាងទៅត្រើយមកខាងទាំងពីរអ្នកបានទៅដាក់កូនបងឲ្យឈប់នៅចាំក្បែរច្រាំងនេះហើយបីកូនប្អូនឆ្លងទៅកាន់ត្រើយមកខាងលុះទៅដល់ត្រើយមកខាងហើយ នាងដើររោគស្លឹកឈើមកក្រាលទ្របហើយយកកូនប្អូនដាក់ចោះឲ្យដេកនៅលើស្លឹកឈើនោះ បាននាងគិតថាយើងនឹងត្រឡប់ទៅយកអាកូនបង តែមិនចង់ចាក់ចេញពីកូនប្អូនទៅសោះចោះបន្តិច ងើបទៅវិញចុះបន្តិច ឡើងទៅវិញនឹងត្រឡប់ទៅយកកូនបងទៀតក៏មិនចង់ចាក់ចេញពីកូនប្អូនទៅទេដោយការភ័យព្រួយបារម្ភកូនទៅតែនឹងកើតកាច់មេឃឈើមេឃអីឲ្យកូននៅលើនឹងពេលដែលនាងធ្វើដំណើរចេញពីកូនប្អូនទៅចេញពីកូនដែលទៅតែនឹងកើតក៏បែរជាត្រឡប់មកមើលហើយមើលទៀត គឺនាងបែរមុខបែរខ្នងក្រឡេកមើលកូនប្អូនក្រឡេកមើលកូនបងទៅមកទៅមកក្នុងខណៈដែលនាងសេដ្ឋីធីតាដើរលុយទឹក មកដល់កណ្ដាលស្ទឹង មានសัตว์ខ្លែងមួយហើរឆ្លងកាត់មកតាមផ្លូវនោះបានក្រឡេកឃើញកូនប្អូនស្មានថាជាដុំសាច់កូនដែលទៅបតែនឹងកើតស្មានថាជាដុំសាច់ក៏ហើរចុះមក ការដែលនាងឃើញខ្លែង ឆាបយកកូនប្អូនដែលទៅតែនឹងកើដែលកំពុងតែយំទៅលើកដៃទាំងពីរឡើងដេញទះដៃទាំងពីរនិងស្រ័យសំលេងខ្លាំងខ្លាំងថាសូសូស្រ័យសំលេងសូសូដើម្បីឲ្យឲ្យខ្លែងនឹងទម្លាក់កូនរបស់នាងមកវិញ ដេញខ្លែងដល់3ដងតែខ្លែងមិនបានឮសំលេងស្រែកដេញនោះព្រោះខាង ព្រោះនាងនៅឆ្ងាយ ខ្លែងទៅឆាបយកកូនដែលទៅតែនឹងកើតទៅបាត់ចំណែកកូនបងដែលនៅចាំច្រាំងមកខាងដោយភ្នែកសម្លឹងមើលម្ដាយមិនដាច់ពីក្រសែភ្នែកនោះដោយគិតថាកាលណាម្ដាយទៅមកយកយើង មើលចោះមើលឡើងបានឃើញម្ដាយលើកដៃទាំងពីរបកទៅវិញទៅមកនិងសំលេងស្រែកនៅកណ្ដាលស្ទឹងកណ្ដាលស្ទឹងអច្ឆរវតីទៅយល់ថា ម្ដាយស្រែកហៅខ្លួនស្មានតែម្ដាយនឹងស្រែកហៅខ្លួនឲ្យចុះមកទៅបលោតចុះទៅក្នុងទឹកក៏ត្រូវខ្សែទឹកហូររសាត់បាត់គួចកូនបងនឹងទៅក្នុងស្ទឹងអញ្ចរវតីបាត់ទៅរីឯនាង សេដ្ឋីធីតាត្រូវបាត់បង់ស្វាមី និងកូនទាំងពីរជាទីស្រឡាញ់ដូច្នោះហើយ ទៅធ្វើឲ្យកើតសេចក្តីសោកសៅយ៉ាងខ្លាំងនាងទៅស្រែយំត្អូញត្អែទួញសោកខ្សឹកខ្សួលអួលណែនណាន់តាន់តាប់ នៅក្នុងអោរារៀបរាប់ជារឿយរឿយដើរបដើទៅរៀបរាប់យំសោកអត់តន់ឈួតនៅឡើយទេក្នុងគណៈពេលនឹងបដាចាប្តីស្លាប់កូនទាំងពីរកូនមួយត្រូវខ្លែងឆាបយកទៅ កូនបងត្រូវទឹកខ្សែទឹកបន្សាត់បងយកទៅនាងកើតទុក្ខ មិនតាន់ដល់ថ្នាក់ដើរលបោតសពុតមិនតាន់ដល់ថ្នាក់ដើរស្គួតឈួតទេ នាងយមត្អូនត្អែនឹកឃើញថាអត់ពីប្តីអត់ពីកូនទាំងពីរទៅនៅសល់ឪពុក ម្ដាយនិងបងប្រុសម្នាក់ទៀតជាទីពឹងជាទីកក់ក្ដៅដើរបដើយំបដើត្អូនត្អែរៀបរាប់រហូតទៅដល់ក្រុងសាវត្ថី សូម្បីនាងដើរចូលទៅក្នុងខេត្តក្នុងចំណែកផ្ទៃដីនៃ ត្រកូលរបស់នាងហើយ នាងក៏មិនអាចចាំផ្ទះរបស់ខ្លួនបាន មិនដឹងតែផ្ទះនៅតាណាចាំអត់បាន ពីព្រោះនាងត្រូវអំណាចសេចក្តីសោកសៅគ្របសង្កត់យ៉ាងក្រៃលែងផ្ទួនផ្ទួនជាពិសេសនោះ សភាពនៃផ្ទះរបស់នាងប្រែ ផ្លាស់ប្ដូរជាច្រើន ដូច្នេះហើយទើបធ្វើឲ្យនាងចាំផ្ទះរបស់ឪពុកម្ដាយខ្លួនឯងមិនបានផ្ទះលោកសេដ្ឋីនៅក្រុងសាវត្ថីនឹងចាំអត់បាននិយាយពីនាងសេដ្ឋីធីតាដើរទៅ ក៏បានជួបនឹងបរោះម្នាក់ទើបសួរថាអ្នកអើយនៅទីណាបរោះនោះតបថាខ្ញុំនៅក្នុងក្រុងសាវត្ថី នាងក៏សួរតទៅទៀតថាអ្នកមានស្គាល់ត្រកោសេដ្ឋីឈ្មោះនេះឈ្មោះនោះដែលមានទីលំនៅនៅត្រង់ថ្នល់នោះនៅក្រុងសាវត្ថីនេះដែរឬទេ បរោះនោះក៏តបថាខ្ញុំស្គាល់តែនាងកុំសួរដល់ត្រកូលនោះឡើយណានាងណានាងកុំសួរដល់ត្រកូលនោះឡើយមិនបាច់សួរទេបើនាងស្គាល់ត្រកូលដតីក៏សូមសួរទៀតចោះ នាងសេដ្ឋីធីតាក៏ប្រាប់បរោះនោះថាខ្ញុំប្រាថ្នានឹងសួរដល់ត្រកូលដតីតែនឹងសូមសួរត្រកូលសេដ្ឋីឈ្មោះនេះតែប៉ុណ្ណោះឯងមិនសួរពីត្រកូលដតីទេ បរោះនោះនិយាយនឹងនាងថា យ៉ាងប្លែកថានាងសាកសួរដល់ត្រកូលឈ្មោះនេះនឹងមានប្រយោជន៍អ្វីទៅបើខ្ញុំមិនប្រាប់ហាក់បីដូចជាមិនសមគួរទេ នាងសួរថាអ្នកចូលប្រាប់មកចោះប្រាប់មក មិនជាអ្វីទេ បរោះនោះទៅសួរថាកាលពីយប់មិញតើនាងដឹងដែរឬទេយប់មិញហ្នឹងណាភ្លៀងធ្លាក់រហូតតលភ្លឺតើនាងដឹងឬទេ នាងក៏តបថាខ្ញុំដឹងថាភ្លៀងធ្លាក់មួយយប់ទល់ភ្លឺ មិនមែនតែខ្ញុំម្នាក់អ្នកដតីក៏គេ ដឹងដែរតែខ្ញុំ នឹងពោលហេតុការដែលភ្លៀងធ្លាក់ជាមួយលោក ជាខាងក្រោយចោះសូមអ្នកប្រាប់រឿងត្រង់ផ្ទះរបស់លោក សេដ្ឋីមកឲ្យខ្ញុំបានជ្រាបផងបរោះនោះទៅពោលប្រាប់ហេតុការដែលគូឲ្យតក់ស្លុតរន្ធត់នៅក្នុងចិត្តឲ្យនាងបដាចាស្ដាប់ថាកាលពីយប់មិញតើនាងដឹងឬទេផ្ទះរបស់លោកសេដ្ឋីនោះ ត្រូវខ្យល់ព្យុះបក់រលំសង្កត់ស្លាប់មនុស្ស3នាក់គឺលោកសេដ្ឋី1ភរិយារបស់លោកសេដ្ឋី1កូនប្រុសរបស់លោកសេដ្ឋីម្នាក់ទៀតស្លាប់នៅក្នុងផ្ទះជាមួយគ្នាដោយផ្ទះសង្កត់ស្លាប់ហើយឥឡូវនេះជនទាំង3នាក់នោះត្រូវគេនាំយកទៅបូជា ដាក់លើចងថ្ក ជើងថ្កដុតជាមួយគ្នាទៅហើយនឹងបរោះនោះដើម្បីនឹងបញ្ជាក់ពាក្យនិយាយរបស់ខ្លួនដែលប្រាប់នោះ ទៅបលើកដៃចង្អុលបង្ហាញឲ្យនាងបានឃើញថានាងចូលមើលផ្សែងកំពុងតែហុយអណ្ដែតឡើងនៅឡើយ នេះឯងជាផ្សែងដុតអ្នកទាំង3នាក់ជាមួយគ្នាតើនាងឃើញទេណោផ្សែងកំពុងតែឆេះទៅលោមកពុទ្ធបរិស័ទលោកយាយលោកតាបងប្អូនប្រុសស្រីទាំងឡាយការដែលនាងសេដ្ឋីធីតាបានស្ដាប់ពាក្យនិយាយប្រាប់របស់បរោះនោះហើយ ក៏កើតការមមិញមមាំងនិយាយឡើងនិយាយថាអ្វីអំបញ្ញមិញ អ្នកឯងនិយាយពីអីតពីនោះនាងបដាចារាអត់មានការទទួលខុសត្រូវចំពោះសម្លៀកបំពាក់របស់នាង យំសោកសឹកសួលអួលណែនណាន់តាន់តាប់ នៅក្នុងអោរាកើតការមមិញមមាំងអត់ដឹងខ្លួនខ្ជាក់សនុមត្តកោឆ្កួត ព្រោះ តែការវិនិច្ឆ័យរបស់ជាទីស្រឡាញ់ពេញចិត្ត មួយយប់មួយថ្ងៃ របស់ជាទីស្រឡាញ់របស់នាងត្រូវស្លាប់ចំនួន6នាក់ស្លាប់6នាក់ពុទ្ធបរិស័ទទាំងឡាយរបស់ជាទីស្រឡាញ់របស់ នាងត្រូវប្រត់ប្រាស់តែមួយយប់មួយថ្ងៃទេចំនួន6នាក់ធ្វើឲ្យនាងខ្ជាក់សនុមមត្តកោឈួតព្រោះតែការវិនិច្ឆ័យឈួតព្រោះតែការវិនិច្ឆ័យណាមួយប្តីត្រូវពោះចឹកស្លាប់យប់ដែរ កូនមួយព្រឹកឡើងត្រូវខ្លែងឆាបយកទៅបាត់កូនមួយត្រូវខ្សែទឹកគួចយកទៅបាត់ឪពុកម្ដាយយកមិញត្រូវខ្យល់ព្យុះបាក់សង្កត់ផ្ទះរលំសង្កត់ឪពុកម្ដាយនិងបងប្រុសម្នាក់ទៀតរួមទាំងអស់ចំនួន6នាក់ក៏ធ្វើឲ្យនាង សេដ្ឋីធីតាទៅជាខ្ជាសនុមមតិកោឈួត ព្រោះតែការវិនាស ដើរអត់មានទទួលខុសត្រូវសម្លៀកបំពាក់ដើរស្រាត និងលបោតសពុត បាត់បង់នៅស្មារតីដូច្នេះហើយ សូមបីតែសំលៀកបំពាក់ដែលជាប់នឹងខ្លួនក៏មិនមាន នាងក៏បានคลายជាមនុស្សឈួតទៅ ចាប់ពីពេលនឹងតទៅគេហៅថាបដាចារានឹងឯងចាប់ពីនាងដើរលបោតសពុតទៅ បានជាឈ្មោះថាបដាចារា បដានឹងប្រែមកថាសម្ពុតចាំណាទៀតណាបដានឹងប្រែមកថាសម្ពុត ចាចារានឹងមកពីអាចារៈនឹងប្រែមកថាប្រះចាប្រះចាចឹងបដាចារានឹងប្រែមកថាប្រះចាកនៅសម្ពុត បានសេចក្តីថាអត់មានសម្ពុតស្លៀកពាក់ដោយសារតែនាងឈួត ចាប់តាំងពីពេលនឹងទៅ គេដាក់គេដាក់ឈ្មោះថាបដាចារា ឬក៏បដាចាបដាចារាក៏បានបដាចាក៏បាន និងដោយសារតែនាងអត់មានសម្ពុតស្លៀកពាក់បានជាគេដាក់ឈ្មោះថាបដាចាពីមុនឡើយគឺឈ្មោះសេដ្ឋីធីតាមិនតន់ឈួតនឹងឈ្មោះថាសេដ្ឋីធីតាជាកូនរបស់លោកសេដ្ឋីនាងបដាចារាកាលត្រូវភ្ជុះភ្លៀងជីវិត គឺសេចក្តីទុក្ខក្របសង្កត់ខ្លាំងធ្វើឲ្យនាងទ្រាំនៅសភាពនៃសេចក្តីទុក្ខនោះមិនបាន ក៏បានធ្វើឲ្យនាងคล้ายជាមនុស្សវិកលចរិតខុសប្រក្រតីដើម នាងក៏តែងដើរលើកដៃលើកដៃទាំងពីរឡើងទួញយោមស្រែកលោឡាដោយដើរទៅកាន់កន្លែង ដែលបូជាសពឪពុកម្ដាយដើររំចឹងទៅឈួតម្នាក់ឯងលើកដៃពីរលោឡារំនឹងដើរទៅកន្លែង ដែលបូជាសពឪពុកម្ដាយនិងបងប្រុសដើម្បីសូមមើល ជាលើកចុងក្រោយ ដោយគិតថា យើងមិនមានឱកាសបានឃើញពួកអ្នកតទៅទៀតទេ មានតែឱកាសពេលនេះឯងនាងទៅបានយំដើរត្អូញត្អែរៀបរាប់ភាពគ្មានដឹងខ្លួន មិនមានបរិទេវៈថាកូនទាំងពីរអ្នកស្លាប់ហើយស្វាមីក៏ស្លាប់ក្នុងរវាងផ្លូវ មេដាបៃតានិងបងប្រុសក៏ត្រូវដុតលើជើងថ្កជាមួយនឹងគ្នា កូនខ្ញុំពីរនាក់ត្រូវព្រាត់ប្រាសចាកទ្រូងទៅហើយម្នាក់ធ្លាក់ទឹកស្លាប់បាត់ឆឹងម្នាក់ត្រូវខ្លែងឆាផ្ស៊ីទៅអស់ជីវិត។ ចំណែកស្វាមីត្រូវពោះចឹកស្លាប់ទាំងឪពុកទាំងម្ដាយបងប្រុសក៏ត្រូវវិនាសខ្ទេចផ្ទះបាក់សង្កត់លើកាយយ៉ាគួរឲ្យអាណិតជាពុនពេកប្រមានៅជីវិតរបស់អ្នកទាំង6នាក់អ្នកទាំង3នាក់ត្រូវដុតរួមគ្នាលើគំនោភ្លើងឆេះខ្ទេចបាបណាបំផ្លាញបញ្ជូនផលនៅសេចក្តីវិនាសឲ្យយើង ការនាងបដាចារាកើតការទួញតូចចិត្តទួញយំ ហើយនាង ដោះសំលៀកបំពាក់ចោលអស់សូម្បីមានអ្នកដតីហុចសំលៀកបំពាក់ឲ្យនាង ក៏មិនត្រូវការដែរនាងក៏បានដើររស័តអណ្ដែតត្អូញត្អែរៀបរាប់ដើរយំទៅដោយគ្មានគោលដៅ ចេញពីផ្លូវមួយទៅកាន់ផ្លូវមួយ ព្រោះនាងជួបនឹងសោកមរណកម្មយ៉ាងធ្ងន់រហូតមិនអាចតាំងសតិស្មារតីឲ្យមាំបាន ភាសាបាលីថាខ្ជៈសនុមមត្តកោឆ្កួតព្រោះតែការវិនិច្ឆ័យចារបស់ជាទីស្រឡាញ់ពេញចិត្តអានឹងរបស់ឆ្កួតឆ្កួតមាន8ប្រពុតព្រះអង្គទ្រង់សំដែងអ្នកណាឆ្កួតខ្ជិះសនុមមត្តកោនឹងឆ្កួតព្រោះតែការវិនិច្ឆ័យនឹងឆ្កួតមួយ ហើយអ្នកលមោបកាមនឹងឈ្មោះឆ្កួតមួយដែរកាមមុមមត្តកោឆ្កួតព្រោះកាម ហើយសរមតកោនោះឈួតព្រោះសរា អ្នកណាទទួលទានស្រានោះឈួតដែរព្រះពុទ្ធព្រះអង្គសម្ដែងកាមមតកោតិដ្ឋមតកោឈួតព្រោះតិដ្ឋិការយល់អក្រោះជេរការយល់ខុសជេរប្រមាថប្រសងអីហ្នឹងចាត់ទុកថាឈួតដែរឈួតព្រោះតិដ្ឋិអ្នកណាជេរលោកអ្នកណាជេរសាមណៈព្រាមនឹងចាត់ទុកថាមនុស្សនឹងមនុស្សឈួតឈួតតែព្រោះតិដ្ឋិរបស់ខ្លួន ហៅថាទឹកធម្មតកោនិងឈួតមាន8យ៉ាងមហាជនជាច្រើនកាលបើបានក្រឡេកឃើញនាងមានអាការៈដូចនេះម្នាក់ម្នាក់ក៏នាំគ្នាចោមរោមមើលនាងនៅក្នុងទីកន្លែងដែលខ្លួនបានជួបានឃើញ ហើយស្ដីឲ្យនាងថាស្រីចំគួតស្រីឈួតអ្នកខ្លះយកសម្រាមឬលំអងធូលីរោយដាក់លើក្បាលរបស់នាង អ្នកខ្លះ យកដុំដីគប់ក្រវែងនៅលើនាងនាងបដាចារា បានដើរទៅដល់កន្លែងផ្សេងផ្សេងដោយមិនមានសម្លៀកបំពាក់ជាប់នឹងខ្លួន ព្រោះហេតុដូច្នោះមនុស្សទាំងឡាយទៅហៅនាងថាបដាចារាដែលមានសេចក្តីថាអ្នកមានការប្រព្រឹត្តមិន ខ្មាស់ព្រោះនាង ជាមនុស្សខូចមាយាទដោយមិនមានសម្លៀកបំពាក់ជាប់នឹងខ្លួននេះជាទីមកនៃ នេះជាទីមកនៃឈ្មោះរបស់ នាងបដាចារាបដានឹងប្រែថាសម្ពុតអាចារៈប្រះចាចាចានឹងមកពីអាចារៈប្រែថាប្រះចាសម្ពុតថ្ងៃមួយ ព្រះ បរមសាស្តាកំពុងតែសម្ដែងប្រធរទេសនានៅ កណ្ដាលបរិស័ទទាំង4នៅក្នុងវត្តចេតពុន ទ្រង់បានពិចារណាឃើញនាងបដាចារាមានបុណ្យកុសលបានធ្វើទុកមកហើយក្នុងអតីតជាតិនិងតាំងសេចក្តីប្រាថ្នាទុកក្នុងដំណែងជាអេតតិកៈផ្នែកខាងជាអ្នកទ្រទ្រង់នៅព្រះវិន័យនាងជាអ្នកបរិបូរទៅដោយបញ្ញាភីនីហា កំពុង តែដើរមកអំពីចម្ងាយ ព្រះបរមសាស្តាទ្រង់ត្រេះរិះថាអ្នកដតីក្រៅអំពីតថាគតហើយ មិនមាននរណាជាអាចជាទីពឹងរបស់នាងកុលធីតាបដាចានេះបានទេគ្មាននរណាជាទីពឹងរបស់នាងបានក្រៅពីតថាគតឡើយ។ ទៅទ្រង់បណ្ដាលយនាងបដាចាដើរបែរមុខឆ្ពោះមកកាន់វត្តចេតពួនក្រុងសាវត្ថី ជាវត្តដែលលោកសេដ្ឋីអនាថបណ្ឌិកសេដ្ឋីសាងថ្វាយព្រះដ៏មានព្រះភាព្រះអង្គកំពុងតែប្រទាននៅព្រះធរទេសនាទៅដល់បរិស័ទទាំង4ពួកនិយាយពីនាងបដាចារាបានដើរចូលទៅនៅក្នុងទីបំផុតនៃបរិស័ទគឺឈរនៅខាងក្រៅទីប្រជុំជន កាលពុទ្ធបរិស័ទទាំងឡាយបានឃើញនាងដើរចូលមកទីកន្លែងនោះទើបនិយាយគ្នាថា អ្នកទាំងឡាយកុំឲ្យស្រីឈួតនឹងចូលមកទីនេះរហូតធ្វើឲ្យកើតសំឡេងអ៊ូអរនៅក្នុងទីកន្លែងនោះ គ្រានោះព្រះចិនស្រីទៅត្រាស់ថា មនាលអ្នកទាំងឡាយអ្នកទាំងឡាយកុំហាមនាងឲ្យនាងចូលមកចោះការដែលនាងបដាចាចូលមកចិត្តដល់ហើយអ្នក ពុទ្ធបរិស័ទនឹងគេយកសពុតយកអីឲ្យពាក់បិទបាំងកាយនាងដើរចូលមកហើយទៅព្រះអង្គទ្រង់ត្រាស់ថាមនាលប្អូនស្រីចូលនាងមានសតិឡើងប្អូនស្រីចូលនាងមានសតិឡើងដោយពុទ្ធានុភាពដែលទ្រង់បណ្ដាលឲ្យប្រព្រឹត្តទៅការដែលនាងបដាចារាបានស្ដាប់នៅព្រះពុទ្ធដំរាសរបស់ព្រះដ៏មានព្រះភិយជាម្ចាស់ថាចូលនាងមានសតិឡើង នាងក៏ត្រឡប់ជាអ្នកមានសតិនឹងកើតហិរិសេចក្តីខ្មាស់បាបអោតបៈសេចក្តីក្រែងខ្លាចបាបឡើងមកភ្លាមភ្លាមដឹងខ្លួនកើតការអៀនខ្មាស់ថាខ្លួនឯងមិនមានសម្លៀកបំពាក់បិទបាំងកាយឡើយនាងទៅអង្គុយចោះនៅកន្លែងនោះហើយកាលនាងអង្គុយចោះនៅចិត្តដល់ផែនដីអង្គុយស្ដាប់ពធទេសនា គ្រានោះមានបរោះម្នាក់ដែលនៅឈរចិត្តនាង បានហុចសម្ពុតសាដក ហុចសម្ពុត សម្រាប់ដណ្ដប់នឹងឲ្យនាងបដាចារាការនាងទទួលសម្ពុត មកដណ្ដប់រួចហើយ បានចូលទៅក្រាបថ្វាយបង្គំព្រះដ៏មានពភាដោយបញ្ចង្គៈប្រដេសដ្ឋាន បញ្ចង្កៈប្រទេសស្ថាននឹងគឺយកដៃ2អោនលុតជង្គង់ក្បាលមួយដៃ2ជង្គង់2នឹងលុតទៅសាពះដៃ2ហើយអោនក្បាលទៅ គេហៅថាបញ្ចង្កៈប្រទេសស្ថានការថ្វាយបង្គំប្រកបទៅដោយអង្គ5អង្គ5នឹងគឺក្បាលអោនទៅដៃ2និងជើង2ជង្គង់2នឹងគេហៅថា5ក្បាល1ដៃ2 ជើង2ហ្នឹងគឺ5គេហៅថាបញ្ចង្កប្រតិស្ថាន គឺការថ្វាយបង្គំប្រកបទៅដោយអង្គ5ទាព្រះយុគលបា ដែលមានពណ៌សម្បុរដូចជាមាសហើយ នាង ក្រាប ទូលថាបពិតព្រះអង្គដ៏ចម្រើននៅព្រះអង្គសូមព្រះអង្គជួយ ទូល ព្រះ បង្គំផង ខ្ញុំព្រះអង្គពុំមាននរណា ជាទីពឹងពុំមាននរណា ជាទីរលឹកឡើយព្រះអង្គហើយព្រោះថា កូនម្នាក់របស់ខ្ញុំម្ចាស់ត្រូវខ្លែងឆាបយកទៅកូនម្នាក់ទៀតត្រូវទឹកគួចយកទៅ ស្វាមីត្រូវពោះចឹកស្លាប់ឪពុកម្ដាយបង្កើតនិងបងប្រុសត្រូវផ្ទះបាក់សង្កត់លើ ស្លាប់អស់ទៅហើយត្រូវគេដុតលើជើងថ្ក ជាមួយនឹងគ្នាព្រះអង្គហើយព្រះអង្គសូមព្រះអង្គជួយសម្ដែងពធទេសនាឲ្យដល់ទូលព្រះបង្គំផងឥឡូវទូលព្រះបង្គំលំបាក នៅក្នុងផ្លូវចិត្តណាស់ព្រះអង្គហើយ កាលព្រះបរមសាស្តាទ្រង់ព្រះសន្តាប់ពាក្យក្រាបទូលរបស់នាងបដាចារាហើយ ទៅត្រាស់ថានាងកុំកិតឡើយ នាងបដាចានាងបានចូលមកកាន់សំណាក់របស់តថាគតនាងនឹងបានជាទីពឹងជាទីស្រឡាញ់របស់ខ្លួនឯងជាតិនេះកូនម្នាក់របស់នាងបានត្រូវខ្លែងឆាបយកទៅ ម្នាក់ទៀតក៏ត្រូវទឹកគួចយកទៅរីឯស្វាមីក៏ស្លាប់ក្នុងរវាងផ្លូវមេដាបៃតានិងបងប្រុសក៏ត្រូវផ្ទះបាក់សង្កត់លើស្លាប់យ៉ាងណាមិញ នាងដែលត្រូវយំសោកព្រោះកូនស្លាប់ក្នុងជាតិជាតិមួយមួយទឹកភ្នែករបស់នាងបើកិត្តការត្រាច់រង្កាត់នៅក្នុងសមុទ្រវាលវត្តដ៏សង្សារការយំចំពោះការព្រាត់ប្រាសកូនជាដើមនោះទឹកភ្នែករបស់នាងច្រើនជាងទឹកនៅក្នុងមហាសមុទ្រទាំង4នឹងទៅទៀតទឹកភ្នែករបស់នាងដែលយំសោកចំពោះកូនដែលព្រាត់ប្រាសនឹងមិនមែនតែមួយជាតិនេះទេបដាចា តាមពិតទឹកភ្នែករបស់នាងនៅក្នុងសង្សារវដ្តនឹងដែលយំសោកចំពោះអ្នកទាំងអស់នឹងមិនមែនតែមួយជាតិនេះទេជាច្រើនជាតិណាស់មកហើយបើគិតទៅទឹកភ្នែកច្រើនទាំងជាងទឹកនៅក្នុងមហាសមុទ្រទាំង4មហាសមុទ្រអូសេអានីអាតឡង់តិចជាដើមនឹងមហាសមុទ្រទាំង4នឹងទៅទៀតច្រើនជាងទឹកនៅក្នុងមហាសមុទ្រទាំង4ទៅទៀតនឹងពុទ្ធអង្គទ្រង់សម្ដែងចឹងណាទៀតណាទ្រង់សម្ដែង ពុទ្ធបរិស័ទពិចារណាមើលនិងពិចារណាទាំងអស់គ្នាបានព្រះអង្គទ្រង់ត្រាស់ពគាថាថាទឹកក្នុងមហាសមុទ្រទាំង4តិចពេកណាស់ទឹកភ្នែករបស់អ្នកមានទុកសោកនៅតែច្រើនជាងទឹកនៅក្នុងមហាសមុទ្រទាំង4ទៀតហេតុអ្វីនាងនៅតែប្រកាន់ដដែលហេតុអីនាងនៅតែប្រកាន់ដដែលព្រះអង្គទ្រង់សម្ដែងចឹងណាទឹកក្នុងមហាសមុទ្រទាំង4តិចពេកណាស់ ទឹកភ្នែករបស់អ្នកដែលមានទុក្ខសោកនៅតែច្រើនជាងទឹកនៅក្នុងមហាសមុទ្រទាំង4ទៀតហេតុអ្វីនាងនៅតែប្រកាន់ដដែល កាលណាបើយើងប្រកាន់យើងនឹងមាននៅសេចក្តីទុក្ខកាលណាយើងស្រឡាញ់យើងនៅសេចក្តីទុក្ខហើយ តែយើងស្រឡាញ់នរណាមួយអ្នកនោះប្រត់ប្រាស់ពីយើង ទៅក៏កើតនៅសេចក្តីទុក្ខតែ ប្រសិនបើយើងអត់ស្រឡាញ់អ្នកនឹងទេអត់ប្រកាន់អត់ហួងហែងចំពោះបរោះនឹងចំពោះនារីនឹងទេតើសេចក្តីទុក្ខទឹកភ្នែករបស់យើងនឹងស្រក់មកពីណាពុទ្ធបរិស័ទពិចារណាមើលព្រះអង្គទ្រង់សម្ដែងប្ររពចំពោះនាងបដាចារា ទឹកភ្នែកដែលយើងយំសោកច្រើន នៅក្នុងសង្សារវដ្ត កើតចាស់ឈឺស្លាប់នឹងមិនមែនតែមួយជាតិនេះទេច្រើនជាងទឹកនៅក្នុងមហាសមុទ្រទៅទៀតមានពុតបរិស័ទខ្លះយំសោកចំពោះប្តីស្លាប់ទៅប្តីទៅមានស្រីថ្មី កូនប្រត់ប្រាស់ទៅឪពុកម្ដាយបងប្អូន សាច់ញាតិសាច់សាលោហិតជាទីស្រឡាញ់ពេញចិត្តប្រត់ប្រាស់ក៏ធ្វើឲ្យយើងស្រក់នៅទឹកនេត្រា ស្រឡាញ់នរណាមួយនារីនោះគេអត់ស្រឡាញ់វិញ គេទៅមានបរោះថ្មីស្រឡាញ់បរោះនោះគេអត់ស្រឡាញ់បែរជាបរោះនោះទៅមាននារីថ្មីក៏ធ្វើឲ្យយើងយំសោក មិនមែនតែមួយជាតិនេះទេ ទឹកភ្នែករបស់យើងដែលយំសោកនឹងមូលហេតុអ្វីបានជាយើងស្រក់នៅទឹកភ្នែកដោយសារតែការប្រកាន់ដោយសារតែការហួងហែងដោយសារតែការស្រឡាញ់នៅរបស់នោះ។ ប្រសិនបើយើងមិនមានការស្រឡាញ់ទេ មិនមានការប្រកាន់ទេតើទឹកភ្នែករបស់យើងនឹងស្រក់មកពីណានឹងព្រះអង្គទ្រង់សម្ដែងប្រອບចំពោះបដាចានាងនៅប្រកាន់ដល់ណាប្រកាន់ចំពោះរូបវេទនាសញ្ញាសង្ខារវិញ្ញាណដល់ណាបដាចាចូលនាងស្ដាប់ពធរបស់តថាគតឲ្យច្បាស់នាងប្រកាន់ហើយរមែងកើតនៅសេចក្តីទុក្ខ ហើយសេចក្តីប្រត់ប្រាស់នេះមិនមែនមានតែកូនរបស់ នាងម្នាក់ទេសូម្បីតែកូនរបស់អ្នកដតីប្តីរបស់អ្នកដតីឪពុកម្ដាយក៏គេប្រត់ប្រាស់ដូចជានាងចឹងដែរមិនមែនមានតែកូនរបស់នាងម្នាក់ដែលស្លាប់ទេមិនមែនមានតែស្វាមីរបស់នាងម្នាក់ដែលប្រត់ប្រាស់ទេ អ្នកដតីក៏គេប្រត់ប្រាស់ស្វាមីដូចជានាង ក្រន់តែមុននិងក្រោយតែប៉ុណ្្នឹង គ្មាននរណាមួយនៅជាមួយគ្នាមកអមតៈ1000ឆ្នាំបានទេពុទ្ធបរិស័ទពិចារណាទាំងអស់គ្នានៅទៀតណានឹងនាងបដាចាស្ដាប់ពុទ្ធដីការបស់ព្រះដ៏មានពភានាងនៅប្រកាន់ដល់ណាប្រកាន់ដល់ណានឹងសូមអនុមោទនីកណាទៀនពេលវេលាអស់ហើយទៀនហើយណែអស់ធំនឹងហើយលើប្រវត្តិរបស់នាងបដាចាភាក1 ចប់ប៉ុណ្ណឹងចាំបន្តភាគ2តើនាងបដាចារនឹងទៅជាយ៉ាងណា ពេលដែលស្ដាប់ពធរបស់ ព្រះសម្មាសម្ពុទ្ធហើយទៅ ជាមនុស្សយ៉ាងណា ទៅជាស្ត្រីយ៉ាងណា ក្នុងពុទ្ធសាសនា ចាំបន្តភាគ2នៅថ្ងៃស្អែករងចាំតាមដាន ព្រះសន្តាប់នឹងស្ដាប់ នៅ ប្រវត្តិពុទ្ធសាវិកា ប្រវត្តិរបស់ នាងបដាចារនៅថ្ងៃស្អែកជាបន្តទៀត និងប្រកេនពោដល់ព្រះករណាប្រគុណម្ចាស់ពុទ្ធបរិស័ទទាំងឡាយដែលយកចិត្តទុកដាក់ស្ដាប់ពធទេសនាការនិទានរឿងរ៉ាវលាយឡំជាមួយនឹងពគាថារបស់ ព្រះដ៏មានពភា និងប្រកេនបុណ្យដល់ព្រះករណាប្រគុណម្ចាស់ជូនបុណ្យដល់ពុទ្ធបរិស័ទលោកយាយលោកតាបងប្អូនប្រុសស្រីសម្ដេចទ្រង់ឯកឧត្តមអ្នកអង្គញាលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាយុវជនយុវតីកម្មករកម្មការិនីជួនរួមជាតិរួមសាសនាទាំងឡាយសូមឲ្យបាន ទទួលនៅសេចក្តី សុខសេចក្តីចម្រើនអនាគតកាលនឹងឲ្យបានសម្បត្តិ3សម្បត្តិមនុស្សសម្បូរបញ្ញ្ញាសម្បត្តិទេវតាសម្បូរទៅដោយសិលទានសម្បត្តិព្រះនិព្វានគ្មាននៅក្តី ទុកណាមករារោគបៀតបៀនឡើយណា សូមបានជាច្បាស់នៅព្រះធម៌ទេសនា ឆ្លងដល់ត្រៃមហាពលគឺព្រះនិព្វានសូមអនុមោទនីកណទាននៅថ្ងៃទីថ្ងៃ15កើតខែស្រាប ត្រូវនឹងថ្ងៃអាទិត្យទី26នេះខ្ញុំកណាខ្ញុំបានដុងចាន់នីហ្នឹងក៏ដង្ហែកំពីបត្រៃ3ដកហ្នឹងទៅប្រកេនដល់ប្រសង់ហ្នឹងឥឡូវចូលមកដល់ថ្ងៃនេះប្រសង់15វត្ត ត្រូវប្រកេនមកវត្តមកចប់មកវត្តមកចប់ពូលោក សុំរហូតទៀតហើយមុនដំបូងតែ7វត្តទេឥឡូវមកដល់ថ្ងៃនេះ15វត្ត15វត្តនឹងចេះតែសុំលោកគ្រូហើយអត់សភៅអាននេះសុំមកចប់មកលោកគ្រូលោកទេមកហើយប្រសង់ទេមកហើយខ្ញុំកណាអាណិតមិនដាច់ចិត្តនឹងប្រកេនលោកទៅពូលោកទេមកហើយដឹងហែទៅប្រកេនប្រសង់នៅខាង ខេត្តកំពង់ចាមកំពង់ធំនិងខេត្តសៀមរាប ក្នុងនោះប្រកេននៅខេត្តតាកែវខេត្តស្វាយរៀងខេត្តបន្ទាយមានជ័យឧត្តរមានជ័យពោះចេញដំណើរទៅសម្រាប់សៀមរាបមួយយប់ទេ ទៅត្រឡប់មករាជធានី ភ្នំពេញវិញហើយនៅខែ10នោះថ្ងៃសៅរ៍អាទិត្យខែ10ទី13 14នឹងខ្ញុំកណាខ្ញុំបាទនឹងប្រគេនចង្ហាន់ប្រសង1250ព្រះអង្គ1250អង្គបុណ្យមហាសង្ឃទាន ជាលើកទី6 ជាលើកទី6របស់ខ្ញុំកណាប្រគេនចង្ហាន់ប្រសង1250អង្គក្នុងនោះបិណ្ឌពុទ្ធបរិស័ទចង្ហាន់មកតុកនឹងស្មើនឹង50ដុល្លារចង្ហាន់ប្រគេនប្រសងឆាន់លើតុកអត់រាប់បាទទេនិមន្តលោកឆាន់លើតុកនឹងហើយកាន់អង្គប្រគេនមួយអង្គ100000មួយអង្គ100000ស្មើនឹង25ដុល្លារ ពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាក៏អាចអញ្ជើញមកកាន់ទីស្នាក់ការកដាលវិទ្យុពន្លឺធម៌ព្រះពុទ្ធ FM 98.30 MHz ដែល មានទីតាំងនៅភូមិសំរោងសង្កាត់ខ្មួញខណ្ឌសែនសុខរាជធានី ភ្នំពេញពុទ្ធបរិស័ទតាមបណ្ដាខេត្តឆ្ងាយឆ្ងាយក៏អាចផ្ញើតាមប្រព័ន្ធ Wing និង True Money ជាដើម និង Wing True Money មកកាន់លេខទូរស័ព្ទខ្ញុំកណាខ្ញុំ បាទទាំង3ប្រព័ន្ធផ្ទាល់ ប្រព័ន្ធទាំង3ហ្នឹងក៏ទុយទាំង6ចង់ហ្នឹងគឺដូចគ្នាទាំងអស់ខុសតែក្បាលប្រព័ន្ធទី1គឺប្រព័ន្ធ cell card 092 79 55 55ប្រព័ន្ធទី2នឹងប្រព័ន្ធ smart 081 79 9ដងប្រព័ន្ធទី3គឺប្រព័ន្ធ midphone 066 79 5 4ដងសុខោបញ្ញាសៈអុជយោការបំពេញបុណ្យកុសលរមែងបាន ទទួល នៅសេចក្តីសុខសេចក្តីចម្រើនសូមអនុមោទនី Thank you. នមត្ថរតនតយសា ខ្ញុំព្រះអង្គម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺគុណព្រះពុទ្ធរតនៈ1គុណព្រះធម្មរតនៈ1និងគុណព្រះសង្ឃរតនៈ1ដោយសេចក្តីជ្រះថ្លា និងដោយសេចក្តីគោរពសពសពកាលសពវេលា ទូលព្រះបង្គំសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ មន្ត្រីសង្ឃពធេរានុធេរៈគ្រប់ព្រះអង្គគ្រប់ឋានានុក្រមទូទាំង ប្រទេសដោយសេចក្តីគោរពសូមធ្វើគារវកិច្ចចំពោះសម្ដេចទ្រង់អាយដាមអ្នកអង្គញា លោកជំទាវលោកលោកស្រី អ្នកនាងកញ្ញា ប្រជាពុទ្ធបរិស័ទយុវជនយុវតីកុមារាកុមារីកម្មករកម្មការិនីជួនរួមជាតិរួមសាសនាទាំងឡាយ។ ដែលកំពុងតែផ្ទៀងនៅសោតិនត្រយារមត្រង់ត្រាប់ស្ដាប់ក្រេបជញ្ជក់យោងនៅអោជារសនៃព្រះសទ្ធមវិសេសទេសនានៅក្នុងគណៈពេលនេះ ថ្ងៃនេះគឺជាថ្ងៃអង្គារ3កើតខ្នើតខែស្រាប ឆ្នាំចសម្រិទ្ធិស័កពុទ្ធសករាជ2562ត្រូវនឹងថ្ងៃទី14ខែសីហាឆ្នាំ2018 ហោសាធវោហើយសាធុសាបរសជន បងប្អូនប្រុសស្រីលោកយាយលោកតាផងទាំងឡាយនៅគណៈពេលនេះខ្ញុំបករណាខ្ញុំបាទដុងចាន់នីនឹងបានឱកាសដើម្បីនិទាននៅប្រវត្តិរឿងរ៉ាវរបស់ពុទ្ធសាវិកាល្បីល្បីចំនួនព្រះ ជាបន្តទៅទៀតសាវនិកជននៅពេលណាដែលបានស្ដាប់នៅព្រះធម៌ ក៏រមែងធ្វើឲ្យនៅដួងចិត្តសបាយដោយសារមានប្រធរនេះគឺ ជាសរណៈជាឋានំជាអសតសម្រាប់ព្យាបាលនៅដួងចិត្តរបស់យើង ដែលពោពេញទៅដោយសេចក្តីទុក្ខក្រៀមក្រំនៅពេលណាដែលយើងឈឺរាងកាយអាចលាបថ្នាំទទួលទានថ្នាំប្រសាថ្នាំលេបថ្នាំទៅជាសះស្បើយនៅក្នុងផ្លូវកាយ ក៏ប៉ុន្តែនៅពេលដែលចិត្តរបស់យើងឈឺគឺក៏បីមានតែព្រះធម៌នេះទេ ជាសរណៈជាឋានៈសម្រាប់ព្យាបាលនៅ ផ្លូវចិត្តដួងចិត្តរបស់យើងឲ្យបាន ធូរស្បើយនៅ ក្នុងអរ៉ាបើមិនបានក្រេបជញ្ជក់នៅព្រះធម៌គឺឋានៈទេចិត្តរបស់យើង ប្រកបជាកើតនៅរោគប្រកបជាកើតនៅរោគផ្លូវចិត្ត អ្នកខ្លះរហូតទៅដល់លេបថ្នាំសម្រាប់ខ្លួនធ្វើអត្តឃាត ចងកសម្រាប់ខ្លួន លេបទឹកសម្រាប់ខ្លួន លោតទឹកសម្រាប់ខ្លួន ដោយសារអីដោយសារតែមិនមានប្រធរនេះគឺជាថ្នាំសម្រាប់ព្យាបាលនៅផ្លូវចិត្តប៉ុន្តែនៅពេលដែលយើងផឹកថ្នាំពោលគឺអសត់នៃប្រធរហើយ រមែងធ្វើឲ្យដួងចិត្តនឹងជាសះស្បើយសបាយរីករាយទៅដោយធម៌របស់ព្រះដ៏មានពភាដូចជាបដាចារជាដើមពុទ្ធបរិស័ទមើលប្រវត្តិទី4របស់ពុទ្ធសាវិកាម្សិលមិញខ្ញុំកណាខ្ញុំបាននិទានដល់កលែងបដាចារដើរលបោតសពុតដើរស្រាតហើយទៅជួបព្រះពុទ្ធ ព្រះអង្គសម្ដែងពធទេសនានៅវត្តចេតពួនក្រុងសាវត្ថីនិងធ្វើឲ្យនាងដើរដំណើរដើរអត់ដឹងទេហេតុតែនិស័យព្រះពុទ្ធព្រះអង្គបណ្ដាលចិត្តឲ្យនាងបដាចារនឹងចូលទៅក្នុងសំណាញ់ញាណរបស់ព្រះដ៏មានពភាពុទ្ធបរិស័ទបានស្ដាប់ហើយថាពាក្យថាបដាចារនឹងប្រែមកតការប្រះចារ បដាបដានឹងប្រែថាសម្ពោធបូកនឹងអាចារៈប្រះចាអត់មានសម្ពោធស្លៀកពាក់ដោយសារតែនាងឈួតបាន ជាគេដាក់ឈ្មោះថាបដាចានឹងការពិភាកមួយនោះសម្ដែងបដាចានឹងត្រូវប្តីស្លាប់ចោលពោះចឹកកូនខ្លែងឆាបយកទៅ កូនបងត្រូវខ្សែទឹកបន្សាត់បងយកទៅ ឪពុកម្ដាយរួមជាមួយបងប្រុសម្នាក់ទៀតខ្យល់ខ្លាំងពេកដួលរលំផ្ទះនឹងបាក់សង្កត់មួយយប់មួយថ្ងៃនោះគឺស្លាប់របស់ជាទីស្រឡាញ់ចំនួន6នាក់ក៏ធ្វើឲ្យបដាចារាទៅជាខ្ជិះសនុមមតកោឈួតព្រោះតែការវិនិច្ឆ័យដើរលបោតសពុតអត់ដឹងខ្លួនគេដេញគប់គេដេញអីក៏វែងដុំដីក៏នាងអត់ដឹងហេតុតែឧបនិស្ស័យ ក៏បណ្ដាលចិត្តរបស់នាងបដាចាដើរចូលទៅកាន់វត្តពុទ្ធបរិស័ទក្នុងកាលនោះគេដេញនាងចេញពួរស្រាតសពុតចឹងចូលវត្តធ្វើអីក៏ព្រះពុទ្ធអង្គទ្រង់មានព្រះពុទ្ធដីកាទៅកាន់ពុទ្ធបរិស័ទនៅ ក្នុងកាលនោះថាមនាអ្នកទាំងឡាយចូលអ្នកទាំងឡាយកុំដេញនាងបដាចាចេញអីនាងមិនមាននរណា ជាទីពឹងមិនមាននរណា ជាទីរលឹកក្រៅពីតថាគតឡើយ ចូលអ្នកទាំងឡាយគុំដេញនាងចេញ ហើយ ពុទ្ធបរិស័ទនៅក្នុងការនោះ ដឹកដៃនាង មកចំពោះមុខព្រះដ៏មានពភាព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថាបដាចារា ចូលនាងភ្ងាឡើង ក្រន់តែព្រះអង្គមានព្រះពុទ្ធដីកាប៉ុណ្ណឹងក៏ធ្វើឲ្យនាង ភ្ញាស្មារតីភ្ញាក់ស្មារតីជាពីឈួតភ្លាមមួយរំពេចនឹកឃើញខ្មាស់ខ្លួនឯងស្រែកយំ ថាបពិតព្រះអង្គដ៏ចម្រើនហើយព្រះអង្គសូមព្រះអង្គជួយទូលព្រះបង្គំផងខ្ញុំព្រះអង្គមាននៅសេចក្តីទុក្ខដ៏ក្រៀមក្រំលំបាកវេទនានៅក្នុងផ្លូវចិត្តជាពន់ពេកប្រមាណខ្ញុំព្រះអង្គពុំមាននរណាជាទីពឹងពុំមាននរណាជាទីរលឹកឡើយបពិតព្រះសាមណគោតមហើយព្រះអង្គជួយទូលព្រះបង្គំផង កូនរបស់ខ្ញុំម្ចាស់ទាំងពីរក៏ស្លាប់ប្តីក៏ស្លាប់ឪពុកម្ដាយនិងបងប្រុសបងប្រុសត្រូវខ្យល់ខ្លាំងសង្កត់បាក់ផ្ទះសង្កត់ដុតនៅលើជើងថ្កទាំង3អ្នកស្លាប់ទាំងអស់ហើយព្រះអង្គសូមព្រះអង្គសម្ដែងពធទេសនាដើម្បីជាទីពឹងដល់ខ្ញុំម្ចាស់ផងណាព្រះអង្គនឹងពេលដែលយើងពិបាកចិត្តគឺមានតែប្រធរនេះគឺជាសរណៈជាទីពឹងដ៏ប្រសើររបស់សត្វថ្វាក់លោកនៅពេលនោះ សម្ដេចតួអង្គព្រះមុនីនាថសាស្ត្រាចារ្យចរិយាវង្សទៅត្រាស់ថា នាងកុំគិតឡើយ នាង បានចូលមកកាន់សំណាក់របស់តថាគតអ្នកនឹងបាន ជាទីពឹងជាទីស្រឡាញ់របស់ខ្លួនឯងជានេះកូនម្នាក់របស់នាង បានត្រូវខ្លែងឆាបយកទៅ ម្នាក់ទៀតក៏ត្រូវទឹកគួចយកទៅ រីឯស្វាមីក៏ស្លាប់ក្នុងរវាងផ្លូវត្រូវពោះចឹកស្លាប់មេដាបៃតានិងបងប្រុសក៏ត្រូវផ្ទះបាក់សង្កត់លើស្លាប់យ៉ាងណាមិញ នាង ដែលត្រូវយមសោកព្រោះកូនស្លាប់ក្នុងមួយជាតិមួយជាតិទឹកភ្នែករបស់នាងបើកិត្តការត្រាច់រង្កត់ នៅ ក្នុងសមុទ្រវាលវត្តដ៏សង្សារការយមការព្រាត់ប្រាស់ ការយំចំពោះការព្រាត់ប្រាស់កូនជាដើមនោះទឹកភ្នែករបស់នាងច្រើនជាងទឹកនៅក្នុងមហាសមុទ្រទាំង4នឹងទៅទៀតច្រើនជាងទឹកនៅក្នុងមហាសមុទ្រទាំង4ទៅទៀតហើយព្រះអង្គក៏ទ្រង់ត្រាស់នៅព្រះគាថាថាទឹកនៅក្នុងមហាសមុទ្រទាំង4តិចពេកណាស់ទឹកភ្នែករបស់អ្នកដែលមានទុកសោកនៅតែច្រើនជាងទឹកនៅក្នុងមហាសមុទ្រទាំង4ទៅទៀត ហេតុអ្វីនាងនៅតែប្រកាន់ដដែលព្រះអង្គមានពុទ្ធដីកាថាទឹកភ្នែករបស់នាងបដាចាដែលយមសោកចំពោះប្តីកូនឪពុកម្ដាយមិនមែនតែមួយជាតិនេះទេ គឺជាច្រើនជាតិណាស់មកហើយដែលយើងយមស្ដាយស្រណោះអាឡោះអាល័យចំពោះបុគ្គលដែលជាទីស្រឡាញ់ពេញចិត្តមិនមែនតែមួយជាតិនេះទេគឺជាច្រើនជាតិណាស់មកហើយ ច្រើនជាងទឹកនៅក្នុងមហាសមុទ្រទាំង4នឹងទៅទៀត ការយើងយំសោកចំពោះកូនក្តីចំពោះប្តីក្តីចំពោះឪពុកម្ដាយចំពោះបុគ្គលណាដែលជាទីស្រឡាញ់ពេញចិត្តរបស់យើងយើងស្រឡាញ់គេគេអត់ស្រឡាញ់វិញក៏កើតទុក្ខនៅពេលដែលយើងមានប្តីប្រពន្ធគេព្រាត់ប្រាសចោលក៏ធ្វើឲ្យយើងយំស្រក់នៅទឹកនេត្រាច្រើនជាងទឹកនៅក្នុងមហាសមុទ្រទាំង4នឹងទៅទៀត។ នឹងយើងមិនមែនតែយំសោកមួយជាតិនឹងទេតើនាងនៅប្រកាន់ដល់ណាព្រះសម្មាសម្ពុទ្ធទ្រង់មានព្រះពុទ្ធដីកាទៅកាន់បដាចាថានាង នៅ ប្រកាន់ដល់ណា របស់ណាដែលយើងប្រកាន់យើងហួងហែងរមែងដល់នៅសេចក្តីទុកកាលណាប្រសិនបើយើងប្រកាន់គេតដើមយកទៅឬក៏របស់នោះប្រត់ប្រាស់ទៅក៏ធ្វើឲ្យយើងដល់នៅសេចក្តីទុកព្រោះតែការប្រកាន់ចំពោះរបស់ដែលយើងស្រឡាញ់ កាលព្រះបរមសាស្តាទ្រង់សម្ដែងអនុមតកបរិយាយសោតគឺរឿងសង្សារវដ្តមិនមានទីបំផុតឲ្យនាងបដាចារាបានស្ដាប់ការសោកសៅក្នុងចិត្តរបស់នាងក៏រំសាយថយចុះទៅជាលំដាប់រំសាយបន្តិចម្ដងបន្តិចម្ដងលំដាប់នោះព្រះដ៏មានព្រះភិយទ្រង់ជ្រាបថា នាងបដាចារាមាន សេចក្តីសោកសៅស្រាលចុះខ្លះហើយទៅត្រាស់ថាបដាចារាបុគ្គលទាំងឡាយណា មានបុត្រជាដើមមិនអាចទប់ទល់ឬជាទីពឹងជាកន្លែងកិច្ចភៀសខ្លួនដល់អ្នកទៅកាន់បរលោកខាងមុខបាន ព្រោះដូច្នោះសូមបីបុត្រជាដើមមានក៏ស្មើគ្នានឹងមិនមាន កូនក្តី មានកូនដូចជាមិនមាន គួរតែនឹងរក្សាសិលឲ្យបរិសុទ្ធដើម្បីជំរះនៅផ្លូវទៅកាន់ព្រះនិព្វានទៅជាការល្អនិងពពុទ្ធអង្គទ្រង់សម្ដែងថាយើងមានកូនដូចជាមិនមានមិនអាចជាទីពឹងទៅកាន់បរលោករបស់យើងបានទេតើកូនទាំងឡាយគេជួយយើងបានទេ ពុទ្ធបរិស័ទលោកយាយលោកតាពិចារណាមើលកូនចៅប្រុសស្រីជួយហាមឃាត់ស្ដេចមច្ចរាជគឺសេចក្តីស្លាប់ មិនឲ្យយកជីវិតឪពុកម្ដាយបានដែរឬទេតើកូនទាំងឡាយជួយការពារបានដែរឬទេជាទីពឹងរបស់យើងបានដែរឬទេ មិនអាចជាទីពឹងរបស់យើងបានទៅកាន់បរលោក បន្ទាប់ពីយើងទៅកាន់បរលោកខាងនាយមិនមានអ្នកណាជាទីពឹងរបស់យើងបានទេ ហើយពពុទ្ធអង្គទ្រង់សម្ដែងថាគួរតែនឹងរក្សាសិលឲ្យបរិសុទ្ធសិលនឹងគឺជាច្បាប់សម្រាប់ អប់រំនៅកាយវាចារបស់យើងសិលប្រែមកថាតិចប្រែថាចម្រើន ប្រែថាក្រៀកនៅកុសលធម៌ប្រែថាត្រួតត្រងប្រែថាក្បាល អ្នកណាមានសិលគឺតិចនៅក្នុងផ្លូវចិត្តសិល5ក្តីបញ្ចសិលសិល5អដ្ឋសិលសិល8ឧបោសតសិល អតិរេកសិលសិល10សិលរបស់ភិក្ខុសិល4ចតុបារិសុទ្ធិសិលសិក្ខាបទ227សាមណេរសិល សិល10សិក្ខាបទ10តន្តកម្មបទ10និស្សនង្គៈ10ក្តី គឺយើងរក្សាឲ្យបានល្អឲ្យបានល្អដើរទៅតាមមាគ៌ារបស់ព្រះដ៏មានពភៈព្រោះនៅក្នុងលោកនេះគ្មាននរណាជាទីពឹងក្រៅពីខ្លួនយើង ជាអ្នកទីពឹងទៅដោយខ្លួនឯងអត្តាហេអត្តណោនាថោកោហេនាថោបរោសយាអត្តនាហេសតន្តេននាថាំងលបតិតុលភੰង ខ្លួនឯងជាទីពឹងរបស់ខ្លួនឯងតើបុគ្គលដតីនឹងជាទីពឹងដូចម្ដេចនឹងបាន បុគ្គលណាដែលមានខ្លួនទីពឹងបានដោយល្អហើយ រមែងបាននៅទីពឹងដែលគេរកបានដោយកម្រនៅក្នុងលោកនេះ រមែងទីពឹងដែលគេរកបានដោយកម្រព្រះអង្គឲ្យយើងពឹងទៅលើការរក្សាសិលឲ្យបរិសុទ្ធដើម្បីជំរះផ្លូវទៅកាន់ព្រះនិព្វានទៅជាការល្អ នៅពៀនគឺជាការរលត់នៅកិលេសកិលេសមិនមាននៅក្នុងទីណាទីនោះហៅថាព្រះនិព្វានកិលេសនឹងប្រែមកថាជាគ្រឿងសៅមង ពេលដែលយើងខឹងគេនឹងក៏ហៅថាកិលេសអ្នកណាដល់ព្រះនិព្វានគឺលះបង់នៅការខឹងអស់លីងលោភៈមូលចិត្ត8ដួងទោសៈមូលចិត្ត2ដួងមោហៈមូលចិត្ត2ដួង សរុបទៅត្រូវជាអកុសលចិត្តទាំង12ដួងនឹងព្រះអរហន្តដែលលោកដល់នៅព្រះនិព្វាន គឺលោកលះបង់ដោយសមុឆេតបហណៈលះបង់កាត់ផ្ដាច់នៅអកុសលចិត្តទាំង12ដួង គឺបានដល់នៅព្រះនិព្វាន ជាកន្លែងដែលគ្មានកើតគ្មានចាស់គ្មានការឈឺនិងគ្មានការស្លាប់គ្មានការយំសោកខ្សឹកខ្សួលអួលណែនណាន់តាន់តាប់នៅក្នុងអោរាជាបន្តទៅទៀតទេ អ្នកណាបានដល់នៅព្រះនិព្វានជាឋានអេកន្តបរមសុខជាសុខដ៏ក្រៃលែងសុខដ៏ល្អឯករោគសុខដតីក្រៅអំពីព្រះនិព្វាននេះគ្មានទេឧបាតិសេសនិព្វានក្តីអនុបាតិសេសនិព្វានក្តីនិព្វានរលត់កិលេសតែបញ្ចខណ្ឌសល់នៅនិព្វានរលត់ទាំងបញ្ចខណ្ឌរលត់ទាំងកិលេសហៅថាអនុបាតិសេសនិព្វាន បុគ្គលដល់នៅព្រះនិព្វានគឺរមែងស្ងប់រងាប់ ចាកនៅសេចក្តីទុកនៅក្នុងសមុទ្រវាលវត្តដ៏សង្សារព្រះអង្គឲ្យរក្សាសិលឲ្យបរិសុទ្ធនិងរក្សាសិលឲ្យបានល្អហើយសិលនេះគឺជាគ្រឿងអភរណៈដ៏ប្រសើររបស់សត្វថ្វាលោកសេលេនសុគតិញ្ញន្តិសេលេនភោគសម្បទាសេលេននិព្វានញ្ញន្តិអ្នកដែលទៅកាន់ព្រះនិព្វានក៏ដោយអំណាចតែការរក្សានៅសិលអ្នកដែលបានភោគសម្បត្តិច្រើនក៏ដោយអំណាចតែការរក្សានៅសិល បុគ្គលដែលទៅដល់ព្រះនិព្វានក៏ដោយអំណាចតែការរក្សានៅសិលតាស្មាសីឡាំងវិសោធយេព្រោះហេតុដូច្នោះហើយសាធុជនទាំងឡាយក៏បីនាំគ្នាមនីមនីចំជំរះនៅដួងចិត្តរបស់យើងឲ្យបានបរិសុទ្ធផលផងដោយការរក្សានៅសិលសីលកន្ធៈសមាកន្ធៈក្លិនអ្វីស្មើដោយក្លិនពោលគឺសិលនេះមិនមានទេ សិលជាកម្មល្អសិលជាគុណធម៌ខ្ពង់ខ្ពស់ឧត្តមអ្នកដែលប្រព្រឹត្តគុណិតស័កសមនោះសិលនឹងនាំដាក់ដល់សួគ៌សុខសិលជាពំនឹងពំអ្នកពពឹងជាគ្រឿងនាំមុខជាទីអាស្រ័យការពារក្តីសុខ រួចផុតចាកគុកនៃថ្លុកអបាយសិលល្អនេះណាទោះអលង្ការស្រស់ល្អឆើតឆាយដែល ព្រះរាជាប្រដាប់អង្កាយគង់នៅ ចាញ់ឆ្ងាយមិនល្អដូចសិលសិលកំចាត់ភ័យរីករាយប្រពៃជំរះមន្ទិលក្តីក្តៅក្រហាយក៏កាត់ផ្ដាច់ផ្ដិលអានិសងសិលសុកស្ងប់ក្រៃលែងនឹងទៀតណាអ្នកណារក្សានៅសិលនឹងគឺជាសេចក្តីសុខសេចក្តីស្ងប់ដល់ក្រៃលែង ចឹងបានព្រះអង្គឲ្យយើងគួរតែរក្សានៅសិលឲ្យបានល្អបើមិនបានសិល10ទេក៏សិល8បើមិនបានសិល8ទេយ៉ាងហោចណាស់ឲ្យបានសិល5នឹងតែហៅថាកលយានធម៌ទាំងឡាយ5ប្រការជាគូនឹងសិល5មើលដូចជាបាណាយើង មិនសម្លាប់គេឈ្មោះថាយើងមានមេត្តាដល់អ្នកដទៃ ជាគូនឹងមេត្តាមិនទៅលួចគេ ជាគូនឹងសមាអាជីវោការចិញ្ចឹមជីវិតប្របីជាគូនឹងសមាអាជីវោសិលទី3ការមិន ប្រព្រឹត្តខុសក្នុងកាម គឺជាគូជាមួយនឹងសតិរៈសន្តោសៈកល្យាណធម៌ទី3គឺយើងសន្តោសមានប្រពន្ធហើយសន្តោសចំពោះប្រពន្ធរបស់ខ្លួនកុំទៅលហេតលហោតទៅមានស្រីអាណាខាងក្រៅ នឹងទៅចូលបារការ៉ាអូខេអីជាដើមចឹងទៅ មានប្រពន្ធគឺយើងនៅជាមួយភរិយាសន្តោសតែប្រពន្ធរបស់ខ្លួនភរិយាក៏ដោយមានស្វាមីសន្តោសតែស្វាមីរបស់ខ្លួនមិនត្រូវប្រព្រឹត្តផិតក្បត់ទៅមានបរោះដតីទៅមានស្រីដតីធ្វើបាបគ្នាទៅវិញទៅមកនោះទេបើយើងមានសិលបរិសុទ្ធល្អ មើលទី4សិលទី4មុសាមិននិយាយកុហកនឹងជាគូជាមួយនឹងសច្ចៈសច្ចៈនឹងការពោលពាក្យទៀងត្រង់ដាក់គ្នាទៅវិញទៅមកប្តីក៏ស្មោះជាមួយភរិយា ភរិយាក៏ស្មោះជាមួយប្តីនិងឪពុកម្ដាយស្មោះមួយកូនកូនស្មោះជាមួយឪពុកម្ដាយបងប្អូនស្មោះគ្នាទៅវិញទៅមកហើយចៅវាយស្មោះជាមួយបុគ្គលិកបុគ្គលិកកូនចៅនឹងស្មោះជាមួយចៅវាយនាយទៅធ្វើឲ្យសង្គមការងាររបស់យើងមានការរីកចម្រុងចម្រើនបើយើងអត់ស្ ស្មោះត្រង់ជាមួយនឹងគ្នាទេសង្គមរបស់យើងប្រកបជាបានអត់បានសក់ទេ ក្នុងសង្គមគ្រួសារនីមួយនីមួយក៏ដោយរវាងប្តីប្រពន្ធបើយើងអត់មានសច្ចៈការស្មោះត្រង់ដល់គ្នានឹងគ្នាហើយសុភមង្គលនឹងកើតមកពីទីណាតើមានសុភមង្គលដែរឬទេ នៅក្នុងគ្រួសារនោះ ទោះបី ជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណា បើប្តី ទៅមានស្រីថ្មីអត់ស្មោះជាមួយនឹងភរិយាអត់មានការពោលពាក្យទៀងត្រង់តើគ្រួសារនឹងមានសុភមង្គលនៅ ក្នុងសង្គមគ្រួសារដែរឬទេ អ្នកខ្លះមានទ្រព្យរាប់ពាន់រាប់ម៉ឺនដុល្លារយ៉ាងណាតែដេកសម្រក់ទឹកនេត្រាដោយសារតែយើងអត់មាននៅសច្ចៈភាពស្មោះត្រង់ជាមួយនឹងគ្នានេះឯងមានទ្រព្យសម្បត្តិតែប្តីទៅមានស្រីច្រើន ប្តីទៅមានប្រពន្ធច្រើន ប្រពន្ធមិនស្មោះជាមួយស្វាមី មិនបានទទួលនៅសុភមង្គលក្នុងសង្គមគ្រួសារឡើយចាញ់លោកយាយលោកតាខ្លះគាត់អត់សូវមានទ្រព្យទេតែប្តីប្រពន្ធគាត់នឹងស្មោះជាមួយគ្នា មានទ្រព្យប៉ុណ្ណាធ្វើបុណ្យប៉ុណ្ណឹង តាមសមាអាជីវោរស់ចេះស្រឡាញ់គ្នាទៅវិញទៅមកស្រឡាញ់គ្នាដល់ចាស់សក់ស្កើចឹងទៅមានទ្រព្យប៉ុណ្ណាទទួលទានប៉ុណ្ណឹងធ្វើបុណ្យប៉ុណ្ណឹងនឹងកំចង់មានហុហេតុ កាលណាប្រសិនបើយើងចង់បានហួសហេតុចិត្តរបស់យើងវាអត់ស្ងប់ទេ ពីព្រោះសត្វថ្វាក់លោកទាំងឡាយសុទ្ធតែជាខ្ញុំកញ្ជះនៃតណ្ហាទាំងអស់សុទ្ធតែជាខ្ញុំកញ្ជះនៃតណ្ហា ពុទ្ធបរិស័ទធ្លាប់ស្ដាប់ទេពពុទ្ធនៃយើងកាលព្រះអង្គនៅជាពរាជាប្របានមន្តធាតុតោនោះជាស្ដេច ជាបរិជាសួរទៅដល់អាមាត្យនៅមនុស្សសលោកសបាយប៉ុណ្ណឹងហើយតើមានកន្លែងណាសបាយជាងមនុស្សសលោកឋានមនុស្សនេះដែរឬទេពពុះអាមាត្យប្រាប់ថាឋានសួគ៌ជាន់ទី1ឋានចាតុមហារាជការសបាយជាងមនុស្សយើងទៀតពពុទ្ធនៃយើងកាលនោះព្រះអង្គនៅជាប្របានមន្ធាតុនឹងគ្រាន់តែកវេកវីកវីកងចាក់នឹងអាចហោះទៅដល់ឋានសួគ៌ទេវលោក ទៅដល់ឋានសួគ៌ជាន់ទី1ស្ដេចចក្រទៅលោកកបាលនឹងគ្រាន់តែឃើញព្រះបាទមន្ធាតុជាស្ដេចចក្រនឹងលើកទ្រព្យសម្បត្តិនឹងឲ្យសោយរាជឲ្យសោយរាជនៅឋាន ចាតមហារាជការឋានសួគ៌ជាន់ទី1ពេលដែលខ្លួនឯងសោយរាជហើយអត់ស្ងប់ទេអាចិតនឹងវាចង់បានតើមានកន្លែងណាដែលអស្ចារ្យជាងឋាន ចាតុមហារាជការនឹងទាដែរឬទេស្ដេចចតុឡោកបាលនឹងក៏ប្រាប់ថាឋានសួគ៌ជាន់ទី2គឺឋានតាវតឹងសបាយជាងឋាននេះ ហោះទៅឋានតាវតឹងទៀតទៀតនៅទៅជួបនឹងប្រអិនសកៈទេវរាជជាស្ដេចនៃទេវតាប្រអិននឹងមានប្រពន្ធតាមគម្ពីរលោកសម្ដែងថាមានប្រពន្ធ25លានប្រពន្ធគ្រាន់តែប្រពន្ធប្រអិន2កោតកលាស់និងប្រអិនឃើញប្របានមន់ធាតុនឹងមកក៏លើកឲ្យសោយរាជពកដាលម្នាក់ពកដាលទៅពោះគោរពគោរពគុណធម៌គោរពសេចក្តីល្អរបស់ប្របានមន់ធាតុ ជាស្ដេចចាក់នៅមនុស្សសលោកពួកអាចចេះហោះចេះហើរបានគ្រាន់តែកវីកងចាក់ទៅដល់ឋានសួគ៌ភ្លាមគេឲ្យសោយរាជពាក់កដាលពុទ្ធបរិស័ទហើយសោយរាជពាក់កដាលហើយតែចង់គ្រប់គ្រងត្រួតត្រាតែម្នាក់ឯងនឹងអត់ចង់សោយរាជពាក់កដាលឯចង់ត្រួតត្រាសោយរាជតែម្នាក់ឯងក្នុងចិត្តនឹងគិតចង់សម្លាប់ប្រអិនចោលគ្រាន់តែក្នុងចិត្តទេណាចង់សម្លាប់ប្រអិនចោលធ្លាក់មកមនុស្សសលោកក្ដុកនិងធ្លាក់មកវិញ អត់តន់ស្លាប់ទេអាណាប្រជានៅរាជទាំងឡាយទៅត្រោទៅមើលព្រះបានមន្ធាតុព្រះអង្គពុំតន់សោយព្រះទីវង្គតទេ មុននឹងសោយទីវង្គតបានផ្ដាំទៅដល់អាណាប្រជានៅរាជទាំងឡាយថាមនាលអ្នកទាំងឡាយសេចក្តីលោភលួនរបស់សត្វលោកមិនមានទីបំផុតទេ ចង់បានប៉ុណ្ណេះហើយចង់បានប៉ុណ្ណោះទៀតកាលណាប្រសិនបើយើងចង់បានមិនចេះស្កប់មិនចេះស្កល់តើសេចក្តីសុខនឹងមានមកពីណាអត់បានសុខទេដូចជា យើងជាដើមសោយរាជនៅមនុស្សហើយទៅសោយរាជនៅឋានចាតុមហារាជការសោយរាជនៅឋានចាតុមហារាជការហើយអត់ស្កប់អត់ស្កល់ទៅសោយរាជនៅឋានតាវតឹង គេឲ្យសោយរាជពកដាលតែក្នុងចិត្តអកុសល ចង់បៀតបៀនគេសម្លាប់ប្រអិនចោលឥឡូវខ្ញុំធ្លាក់មកឋានមនុស្សលោកវិញលំបាកវេទនាមុននឹងដាច់ខ្យល់ស្លាប់សូមផ្ដាំទៅដល់អ្នកទាំងឡាយកុំមានសេចក្តីលោភលន់ឡើយ ការដែលលោភលន់នេះគឺមិនជាការ ល្អទេ ជាអកុសលនៅក្នុងផ្លូវចិត្តបានផ្ដាំទៅដល់ពុទ្ធបរិស័ទអាណាប្រជានុរាស្ត្រទាំងឡាយពរាជាព្រះបាទមន្ធាតុនឹងក៏សោយព្រះទីវង្គតទៅធ្លាក់ពីឋានសួគ៌បានអីរស់នឹងធ្លាក់ពីឋានសួគ៌មកនឹងតួអង្គប្រពុតនៃយើងនៅទីនេះព្រះបាទមន្ធាតុសេចក្តីប្រាថ្នារបស់សត្វលោកអត់មានទីបំផុតទេ បើយើងព្រមប៉ុណ្ណាបានប៉ុណ្ណាទទួលទានប៉ុណ្ណឹងធ្វើម៉េចយើងសន្សំមកបានប៉ុណ្ណឹងមិនមែនមិនខំទេព្រះអង្គឲ្យប្រព្រឹត្តប្រយោជន៍បច្ចុប្បន្ននឹងរស់នៅត្រូវតែខំព្យាយាមបើយើងព្យាយាមអត់មានដែរគុំតូចចិត្តដោយសារកម្មយើងកសាងមកបានតែប៉ុណ្ណឹងអ្នកខ្លះក្រទ្របទេតែរស់នៅក្នុងគ្រួសារសុភមង្គលមានសេចក្តីសុខប្តីស្រឡាញ់ប្រពន្ធប្រពន្ធស្រឡាញ់ប្តីមានសុភមង្គល ហើយពុទ្ធបរិស័ទខ្លះហ្នឹងក៏មានទ្រព្យច្រើនតែបើប្តីមានស្រីច្រើន អន់ជាងអ្នកក្រគ្នាអត់អត់មានទ្រព្យតែស្មោះត្រង់រវាងប្តីប្រពន្ធទៅវិញទៅមកជីវិតមានន័យដ៏ល្អខ្លឹមសារធ្វើបុណ្យដាក់ទានរក្សាសិលក្នុងប្រសាសនារបស់ព្រះដ៏មានពភាកពីព្រោះជីវិតរបស់យើងម្នាក់ម្នាក់ពេលដែលយើងធ្វើមរណកាលទៅមិនអាចយកអ្វីមកជាមួយបានទេ មកកើតជាមនុស្សគ្មាននរណាពាក់លីអូមកណាមកតែតែឯងទៅវិញក៏ទៅតែឯងទៅវិញក៏ទៅតែឯងមាសប្រាក់ពេជ្រកៅកងពីទូសូរកានក៏មិនអាចយកទៅជាមួយបាននឹងឥឡូវចូលបិទវងកញ្ចក់ចូលមកដល់រឿងបដាចារាវិញព្រះអង្គឲ្យរក្សាសិលដើម្បីជំរះ នៅផ្លូវទៅកាន់ព្រះនិព្វានឲ្យបដាចារនឹងស្ដាប់ ហើយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ព្រះគាថាដើម្បីទ្រង់សម្ដែងព្រះធម៌ទេសនាឲ្យត្រូវគ្នានឹងឧបនិស្ស័យរបស់នាងបដាចារាថាកូនទាំងឡាយជាទីពឹងពំបានញាតក៏ទីពឹងពំបាន ទាំងផៅពងក៏ពឹងពំបាន បុគ្គលដែលត្រូវសេចក្តីស្លាប់គ្រប់សង្កត់ទីពឹងចំពោះញាតពំបានឡើយ។ បណ្ឌិតកាលដឹងអំណាចរបស់ប្រយោជន៍នេះហើយក៏បីជាអ្នកសង្រួមក្នុងសិល ក៏បីប្រញាប់ជំរះផ្លូវជាទីទៅកាន់ព្រះនិព្វានដោយឆាប់រហ័សពេលដែលយើងស្លាប់ទៅញាតញោមគិតមើលมันអាចជាទីពឹងมันអាចនរណាជាទីពឹងរបស់យើងបាន ហាមខត់ចំពោះស្ដេចមច្ចរាជកុំឲ្យសម្លាប់យើងអីក៏ហាមមិនបានក៏ពឹងមិនបាន មើលដូចពរាជាប្របាទនរោត្តមព្រះបរមកោដ្ឋចឹងព្រះអង្គជាពរាជានៅ ដែនរដ្ឋកម្ពុជារបស់យើង កម្ពុជារដ្ឋយើងនៅ តែព្រះអង្គមិនអាចជៀសផុតពីការសោយព្រះទីវង្គតបានហើយចោះតម្រាំតែយើងជារាជសាមញ្ញតើយើងជៀសផុតទេ ពីសេចក្តីស្លាប់នរណាការពារបានដែរឬទេ មិនអាចការពារបានទេ ចឹងព្រះអង្គឲ្យខំរក្សាសិលខំធ្វើបុណ្យខំដាក់ទានដើម្បីទៅកាន់ព្រះនិព្វានជាទីដែលគ្មានសេចក្តីទុក្ខពីព្រោះឲ្យតែយើងកើតមកត្រូវតែមាននៅសេចក្តីទុក្ខមិនថាអ្នកមានអ្នកក្រទេ អ្នកមានទុក្ខបែបអ្នកមានអ្នកក្រទុក្ខបែបអ្នកក្រចឹងទៅគ្មាននរណាដែលថាមិនកើតនៅសេចក្តីទុក្ខទេ នៅក្នុងពិភពលោកទាំងមូលនេះ ពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ព្រះធម៌ទេសនាជាប់នាងបដាចារក៏បានដុតកិលេសដែលមានប្រមាណពុនធូលីលើផែនដីធំ ហើយបានសម្រេចជាព្រះសោតាបតិផលជាព្រះអរិយបុគ្គលថ្នាក់ដំបូងនៅក្នុងព្រះពុទ្ធសាសនានេះនិងមានបុគ្គលជាច្រើនទៀតក៏បានសម្រេចមគ្គផលដែរទៅតាមឧបនិស្ស័យរបស់ខ្លួន សោតានឹងគឺព្រះអរិយបុគ្គលថ្នាក់ដំបូងទី1 អរិយបុគ្គលថ្នាក់ទី2គឺព្រះសកតិអរិយបុគ្គលថ្នាក់ទី3គឺព្រះអនាគាអរិយបុគ្គលថ្នាក់ទី4គឺព្រះអរហន្តនិងព្រះអរហន្តសោតាសកតិអនាគាលេះកិលេសលះកិលេសអត់តន់អស់ទេគ្រាន់តែធ្វើឲ្យស្រាលស្ដើងតែព្រះអរិយបុគ្គលថ្នាក់ទី4គឺលោកលះលះបងផ្ដាច់ទាំងអស់លះអស់អលិញទាំងសញ្ញោចនៈទាំងឡាយ នឹងគឺលោកលះបងរូបរាគៈអរូបរាគៈតដ្ឋិមានៈអតិចវិចិកិឆាសីលពតបរាមាសៈអីនឹងកាមឆន្ទៈរូបរាគៈថៃនមិទ្ធៈអតិចការប្រកាន់រឹងត្អឹងតម្រេកក្នុងរូបតម្រេកក្នុងកាមគឺលោកលះបងទាំងអស់ការយំការសោកនឹងក៏អត់មានព្រះអរហន្តតែព្រះអរិយបុគ្គលថ្នាក់ដំបូងព្រះសោតានឹងលះបង់សកាយតិដ្ឋិ លែងប្រកាន់ទូខ្លួនថាមានអញនៅក្នុងលោកលោកលះបង់បាន តែការយំការអីនៅតែមាន ការស្ដាយការស្រឡាញ់ដូចឧបាសិកាវិសាខានោះជាព្រះសោតាតាំងពីអាយុ7ឆ្នាំ តែគាត់នៅយំនៅ ស្ដាយចំពោះចៅស្រី កំមុំគាត់ម្នាក់នោះយំសោកអស់ស្លាប់ទៅធ្វើឲ្យឧបាសិកាវិសាខានឹងយំស្ដាយព្រោះតែការស្រឡាញ់របស់ជាទីស្រឡាញ់ ចៅស្រីកមុំស្អាតណាស់ស្លាប់ទាំងក្មេងធ្វើឲ្យគាត់នឹងជាព្រះអរិយបុគ្គលនៅតែគាត់យំនៅតែគាត់ស្ដាយតែចំណែកព្រះអរហន្តការយំការអីគឺលះបង់ទាំងអស់បដិខៈថ្នាំងថ្នាក់នៅក្នុងផ្លូវចិត្តកាលនាងបដាចារា បានសម្រេចនៅព្រះសោតាបតិផល គឺជាព្រះសោតាបានហើយ ទៅចូលទៅក្រៅទៅកលក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនិងក្រាបទូលសូមបព្វជាគឺសូមព្រះអង្គបួសបួសជាភិក្ខុនៃគ្រានោះព្រះមុនីទ្រង់ត្រាស់អនុញ្ញាតការបព្វជាដល់នាងបដាចារាដោយទ្រង់បញ្ជូនឲ្យទៅកាន់សំណាក់ភិក្ខុនីហើយឲ្យនាងបានបព្វជាគឺការបួសការដែលនាងបដាចារាបានឧបសម្បទាហើយ ក៏មានឈ្មោះប្រកាសថាបដាចារាដូចដើម ព្រោះជាអ្នកខូចមាយាដែលមិនមានសម្លៀកបំពាក់ក្នុងពេលដែលនាង បាត់បង់ស្មារតីគឺជាមនុស្សឈួតនឹងកាលពីមុនមិនឈ្មោះបដាចារទេនៅទៀតណាកាលជាកូនសេដ្ឋីទៅបដាចារជាសេដ្ឋីធីតាហើយប្រវត្តិរឿងរ៉ាវពីខាងដើមនឹងមិននាំអ្នកបំរើខ្លួនឯងរត់អ្នកបំរើខ្លួនឯងរត់ទៅនៅឯជនបទ ខ្លួនឯងជាកូនអ្នកក្រុងទេក្រុងសាវត្ថីអ្នកមានអ្នកមានទ្រព្យ40កោដឈ្មោះសេដ្ឋីធីតា សេដ្ឋីធីតាដល់ទៅពេលក្រោយមកនាងឈួតទៅបានជាគេដាក់ឈ្មោះថាបដាចាបដានឹងប្រែថាសម្ពុតចាចានឹងប្រែថាប្រះចាមកពីអាអាចារៈប្រែថាអត់មានអត់មានសម្ពុតស្លៀកពាក់និងបដានឹងប្រែថាសម្ពុត ចាចានឹងមកពីអាចារៈប្រែថាមិនមាន ឬក៏ប្រះចាពេល ដែលនាងបដាចារាបានឧបសម្បទាជាភិក្ខុនៃ ហើយក៏មានឈ្មោះប្រកាសថាបច្ចៈបដាចារា ដូចដើម ព្រោះជាអ្នកខូចមាយាទក្នុងពេលដែលនាង បាត់បង់ស្មារតីនិយាយពីសម័យថ្ងៃមួយ នាងបដាចារាភិក្ខុនៃដង ទឹកមកលៀងជើង កាលឃើញទឹកធ្លាក់ចុះដល់ផ្ទៃដី មានទឹកហូរទៅបានបន្តិចនាងទៅចាក់ទឹកចុះជាលើកទី2ទឹកក៏ហូរទៅឆ្ងាយជាងមុនបន្តិចកាលនាងចាក់ទឹកចុះទៅជាលើកទី3ទឹកក៏បានហូរទៅឆ្ងាយជាងលើកទី2បន្តិចទៀតនាងទៅកាន់យកទឹកនោះមកជាអារម្មណ៍កំណត់ទឹកដែលចាក់ទាំង3លើកហើយកាន់យកមកប្រៀបធៀបគ្នាក្នុងវ័យទាំង3ថា កាលសត្វលោខ្លះស្លាប់ហើយក្នុងបឋមវ័យខ្លះគឺវ័យខាងដើមកំណត់យកអាយុតាំងពី កើតរហូតដល់អាយុ25ឆ្នាំពុទ្ធបរិស័ទចាំណាបឋមវ័យវ័យដំបូងចាប់តាំងពីកើតរហូតដល់អាយុ25ឆ្នាំគេហៅបឋមវ័យនិង នាងមកប្រៀបធៀបប្រៀបធៀបបាន ទឹកដែលយើងចាក់ជាលើកដំបូង ពេលដែលនាងចាក់ទឹកលើកដំបូងប្រៀបដូចជាវ័យបឋមអញ្ចឹងវាហូរបន្តិច ពួកសត្វលោកខ្លះស្លាប់ក្នុងមជ្ឈិមវ័យគឺវ័យកដាល កំណត់យកអាយុតាំងពី26ឆ្នាំ ដល់អាយុ50ឆ្នាំអាហ្នឹងគេហៅមជ្ឈិមវ័យដូចខ្ញុំកណាខ្ញុំបានដុងចានីអញ្ចឹងនៅមជ្ឈិមវ័យហើយវ័យកដាល និងអាយុ30ជាងហ្នឹងនៅវ័យកដាល មកឈឹមអវ័យហ្នឹងគឺគេរាប់ពីអាយុមក26ដល់50ឆ្នាំហៅថាមកឈឹមអវ័យនាង ព្រាបាននឹងទឹកដែលចាក់ទៅជាលើកទី2ដែលមានអាយុដែលប្រៀបធៀបមានអាយុវែងជាង ពួកសត្វលោកដែលស្លាប់ក្នុងបឋមអវ័យក៏មានពួកសត្វលោកខ្លះស្លាប់ក្នុងបច្ឆិមអវ័យគឺវ័យចុងក្រោយ កំណត់យកពីអាយុ50ឆ្នាំឡើងទៅ 50ឆ្នាំឡើងទៅលើ51ទៅប្រៀបធៀបបាន នឹងទឹកដែលយើងចាក់ទៅជាលើកទី3នាងចាក់ទឹកលាងជើងម្ដងទឹកនឹងហូរបន្តិចចាក់លើកទី2វាហូរឆ្ងាយជាងលើកទី1ចាក់លើកទី3ទឹកនឹងវាហូរឆ្ងាយជាងលើកទី2ពួកសត្វលោកដែលស្លាប់នៅក្នុងមជ្ឈិមអ្វីក៏មាន ពុទ្ធបរិស័ទយើងពិចារណារាល់ថ្ងៃមើលស្លាប់មិនថាអ្វីណាទេបឋមអ្វីអ្នកខ្លះស្លាប់ទាំងក្មេង កើតមកភ្លាមស្លាប់ក៏មាន គ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងកមុំកលោះអាយុ10ឆ្នាំជាង20អីហ្នឹងស្លាប់ទាំងក្មេងក៏មាន ហើយអ្នកខ្លះទៀតស្លាប់ពីអាយុមជ្ឈិមអវ័យ26ឆ្នាំឡើងទៅវ័យកដាលហ្នឹងក៏មានពុទ្ធបរិស័ទខ្លះស្លាប់នៅបច្ឆិមអវ័យឥឡូវច្រើនតែសក់សនឹងជូនសក់ខ្មៅទៅបូជានិងបច្ឆិមអវ័យវ័យចុងក្រោយនឹងច្រើនតែជូនបឋមអវ័យនឹងទៅដុតទៅវិញ ដោយសារអីដោយសារផឹកស្រាសវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍វាយគ្នាខ្សែបគ្រឿងញៀនអាភៀនកឆាយ៉ាម៉ាកាប់ចាក់បងតូចបងធំទៅ ទៅជាអសីលធរនៅ ក្នុង ដំណើរជីវិត របស់ខ្លួននឹងប្រមាថមើងងាយចំពោះគ្នា ទៅវិញទៅមកធ្វើឲ្យជីវិតនឹងវាផុយរលួយទៀតណាវាពុកផុយនឹងប្រមាថនៅជីវិត បើកបរដោយសារជាតិគ្រឿងញៀនគ្រឿងសវឹងអីហ្នឹងបើកអត់អត់ប្រុងប្រយ័ត្នក៏គ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងក្មេងចឹងវ័យបច្ឆឹមវ័យចុងក្រោយនឹងមានក៏យកវ័យបឋមនឹងទៅបូជាច្រើនក៏មាននឹងដំណើរជីវិត របស់មនុស្សយើងវាអត់ទៀងអ្នកខ្លះស្លាប់ក្នុងវ័យក្មេងវ័យកដាលវ័យចាស់ចឹងទៅ សង្ខារធរនឹងនាងពិចារណាបដាចារាពេលដែលបុស្សជាភិក្ខុនៃហើយពិចារណា ការនោះព្រះសម្មាសម្ពុទ្ធគង់នៅក្នុងព្រះកន្តគុតទ្រង់បញ្ចេញព្រះរស្មីឲ្យទៅប្រកាសដូចជាព្រះអង្គប្រថាប់ឈរត្រាស់នៅទីចំពោះមុខបដាចារាធេរីទៅត្រាស់ថាសេចក្តីប្រៀបធៀបនេះត្រឹមត្រូវហើយបដាចារា ការដែលមានជីវិតរស់នៅ ត្រឹមតែមួយថ្ងៃក្តី មួយខណៈក្តីរបស់អ្នកដែលឃើញការតាំងឡើង និងការវិនិច្ឆ័យទៅនៃខណ្ឌទាំង5មានរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌ នៅល្អជាងអ្នកដែលមានជីវិតរស់នៅដល់100ឆ្នាំ ដែលជាអ្នកមិនបានឃើញការវិនិច្ឆ័យទៅនឹងការតាំងនៅឡើងនៃខណ្ឌទាំងឡាយ5ប្រការទើបព្រះអង្គទ្រង់ត្រាស់នៅព្រះគាថាថា បុគ្គលណារស់នៅ100ឆ្នាំ មិនឃើញការកើតឡើងនិងការវិនិច្ឆ័យទៅការរស់នៅសូម្បីតែមួយថ្ងៃរបស់លោកអ្នកដែលឃើញការកើតឡើងនិងការវិនិច្ឆ័យទៅប្រសើរជាងនិងព្រះអង្គសរសើរ អ្នកណាឃើញរូបវេទនាសញ្ញាសង្ខារដោយលក្ខណៈ25គឺការកើតនិងការរលត់នៃខណ្ឌ5ដោយហេតុបានដល់អវិជ្ជាតណ្ហាអវិជ្ជាសេចក្តីល្ងិតល្ងងតណ្ហា ការប្រាថ្នាឧបាទានកម្ម ការប្រកាន់កម្មអាហារក្នុងខណ្ឌមួយមួយរាប់បាន5រួមជាពួក25និង យើងពិចារណាខណ្ឌ5នឹងស្ថិតនៅក្នុងអវិជ្ជា មានអវិជ្ជាក្នុងនឹងមានតណ្ហាមានឧបាទាន មានកម្មមានអាហារគុណទៅត្រូវជា25ចំណែកបុគ្គលឃើញការតាំងឡើងនិងការវិនិច្ឆ័យទៅបានដល់បុគ្គលមានជីវិតរស់នៅបុគ្គលមានជីវិតរស់នៅសូម្បីត្រឹមតែមួយថ្ងៃ ដែលបានឃើញការតាំងឡើងនិងការវិនិច្ឆ័យទៅនៃខណ្ឌ5ព្រះអង្គសម្ដែងការវិនិច្ឆ័យទៅខណ្ឌ5កើតឡើង រមែងវិនិច្ឆ័យទៅជាធម្មតានិងអ្នកដែលយល់ឃើញចឹងរស់នៅតាមមួយថ្ងៃប្រសើរជាងអ្នករស់នៅ100ឆ្នាំទៅទៀតប្រមាថថាជីវិតខ្លួនឯងនឹងរស់យូរណាស់អត់ចេះស្លាប់ទេអត់ខំធ្វើបុណ្យអត់ខំដាក់ទានរវល់តែមួយថ្ងៃមួយថ្ងៃលេងតែលបែង មួយថ្ងៃមួយថ្ងៃប្រមាថជីវិតមួយថ្ងៃមួយថ្ងៃប្រសាតស្រាចឹងទៅប្រមាថក្នុងជីវិតអត់ធ្វើបុណ្យក្នុងវេលាដែលចប់ព្រះធម៌ទេសនាពេលនាងបដាចារាភិក្ខុនីក៏បានសម្រេចជាព្រះអរហន្តជាព្រះអរហន្តីព្រមទាំងបដិសម្បទាទៀតផងបដិសម្បទានឹងចេះហោះចេះហើរមានរិទ្ធមានអីចឹងទៅគេហៅថាបដិសម្បទា តមកព្រះនាងបដាចារាភិក្ខុនីបដាចារាធេរីនិងជាអ្នកមានចំណេះដឹងបែកធ្លាយជំនាញផ្នែកខាងជាអ្នកត្រួតត្រងនៅព្រះវិន័យបកាយណាស់បដាចា នឹងគុំតាបានប្តីស្លាប់នឹងគុំអីអត់មកប៊ូហេនឹងអរគុណប្តីទៅដែលប្តីស្លាប់កូនក៏ដោយអរគុណកូនទៅអរគុណឪពុកម្ដាយប្អូនបងអីជាដើមគុំតាបានកូនគុំតាបានប្តីស្លាប់គុំអីបដាចាស្មានទៅរវត្តឃើញ នឹងម្លេះបលែងលេងជាមួយកូនអត់ចូលវត្តអត់ចូលអារាមដាក់ទានរក្សាសិលតបបាក់ចិត្តបាន វត្តអារាមនឹងជាទីកន្លែងដើម្បីស្ងប់រងាប់អារាមអារាមនឹងគឺជាទីរីករាយវត្តវត្តនឹងមកពីវត្តតៈប្រែថាប្រព្រឹត្តកន្លែងប្រព្រឹត្តធម៌ដ៏ប្រសើរនឹងទៅធ្វើឲ្យនាងទៅបួសបាន សម្រេចជាព្រះអរហន្តីហើយជំនាញខាងទ្រទ្រង់ព្រះវិន័យទៀត ជំនាញបរាចាបកកាយដោះស្រាយវិបត្តិស្នេហាណាស់ញាតិញោមនៅណាប្របាចិត្តអីឲ្យបរាចារានឹងដោះស្រាយពីព្រោះគាត់ប្របាចិត្តកាលដែលគាត់មិនតន់បួសនឹងឈួតនឹងពូមានបទពិសោធន៍ខ្លួនឯងមនុស្សដែលមានបទពិសោធន៍ពូកែដោះស្រាយនៅក្នុងបញ្ហាទាំងអស់នឹងណាទៀតណាមួយពូកែមានបទពិសោធន៍ដោយបដាចាអញ្ចឹងមានបទពិសោធន៍ផ្លូវចិត្តរបស់គាត់នឹងច្រើន ពេលដែលគាត់បួសហើយជំនាញដោះស្រាយនៅវិបត្តិផ្លូវចិត្តប៉កែណាប៉កែដោះស្រាយណានាប្របាក់ចិត្តអីឲ្យគាត់ដោះស្រាយវិបត្តិផ្លូវចិត្តហ្នឹងគឺប៉កែបរាចារា ហើយជាអ្នកត្រួតត្រងនៅវិន័យនឹងចំណែកខាងស្រី ចំណែកខាងប្រុសនោះគឺព្រះឧបល័យត្រួតត្រងវិន័យខាងប្រុសអគ្គកសាវៈរបស់ពពុទ្ធគឺព្រះឧបល័យពុទ្ធសាវិការរបស់ព្រះផ្នែកខាងស្រីគឺ គឺនាងបដាចាទ្រទ្រង់វិន័យបានល្អនិងជំនាញលុះសម័យកាលខាងក្រោយមក ព្រះដ៏មានព្រះភាព្រះអង្គគង់នៅក្នុងវត្តចេតពុនហើយប្រក៏ទ្រង់ប្រកាសតែងតាំងភិក្ខុនីទាំងឡាយទុកក្នុងតំណែងអេតតេកៈផ្សេងផ្សេងជាច្រើនទៅតាមបុណ្យបារមីរបស់ខ្លួន ដែលបានសន្សំរួចមកហើយនៅក្នុងអតីតជាតិ។ នៅក្នុងគ្រានោះដែរព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសតែងតាំងព្រះនាងបដាចារាភិក្ខុនីទុកនៅក្នុងតំណែងជាអេតតកៈព្រះអង្គតែងតាំងផ្នែកខាងជាអ្នកទ្រទ្រង់នៅព្រះវិន័យតាមដែលមានសម្ដែងប្រកាសនៅក្នុងគម្ពីរអង្គតរនិកាយឯកនិបាដោយមានសេចក្តីថាអេតតកੰភគវេមមសាវិកានੰភិក្ខុនីនੰវិនយធិរានੰយតិទាំងបដាចារា មនាលភិក្ខុទាំងឡាយបដាចាជាអ្នកប្រសើរជាងភិក្ខុនៃទាំងឡាយជាសាវិការបស់តថាគតផ្នែកខាងជាអ្នកទ្រទ្រង់នៅព្រះវិន័យ ព្រះនាងបដាចារាភិក្ខុនីក្រោយពីបាន សម្រេចជាព្រះអរហន្តីហើយទើបបានពិចារណាដល់ការប្រតិបត្តិរបស់ខ្លួនឯងនិងសម្ដែងផលដែលកើតមកអំពីការបដិបត្តិនោះ មានសម្ដែងនៅក្នុងគម្ពីរខុទ្ទកនិកាយថេរិគាថាដោយមានសេចក្តីថាួកមាននប់ព្យួរស្រែដោយនឹងកលទាំងឡាយ ហើយព្រោះពូជទាំងឡាយលើផែនដី តែងបាននៅទ្របចិញ្ចឹមកូននិងចិញ្ចឹមប្រពន្ធទាំងឡាយអាត្មាអញបរិបូរដោយសិលមិនខ្ជិលមិនរវើរវាយធ្វើតាមសាសនារបស់ព្រះសាស្តាដោយមួយដេចក៏បានក៏មិនបានព្រះនិព្វានអាត្មាអញលៀងជើងនៅក្នុងទឹកឃើញទឹកសម្រាប់លៀងជើងហូរអំពីទីទួលមកកាន់ទីទាបហើយធ្វើឲ្យជានិមិត្ត នៅក្នុងទឹកទាំងឡាយលំដាប់ពីនោះមកអាត្មាអញកាន់ប្រទីបទៅចូលទៅកាន់ទីលំនៅ រមិលមើលដំណេកហើយអង្គុយលើក្រេតូច នៅក្នុងកាលនោះអាត្មាអញកាន់រនុកទ្វា ហើយបន្លឹមចោះនៅប្រឆេះនៃប្រទីបចិត្តក៏បានរួចស្រឡះចាកកិលេសដូចជាការរលត់នៃប្រទីបផលបុណ្យរបស់ព្រះនាងបដាចារាភិក្ខុនីផ្នែកខាងអនុគ្រោះដល់ស្ត្រីទាំងឡាយ ដែលនឹងចូលមកបួសជាភិក្ខុនីនិងផ្នែកខាងពោលនៅព្រះគាថាដែលជាគោលនៃពាក្យអប់រំដាស់តឿនស្មារតីដែលមានសម្ដែងប្រកាសនៅក្នុងគម្ពីរខុទ្ទកនិកាយថេរីគាថាដែលជាអដ្ឋកថាធិបាយសេចក្តីព្រះបាលីនៅក្នុងគម្ពីរបរមត្ថទីបនីដូចមានសេចក្តីថាព្រះនាងបដាចារាភិក្ខុនីបានជួយអនុគ្រោះស្ត្រីទាំង30នាក់ឲ្យបានបួសជាភិក្ខុនី ដោយការពោលពាក្យព្រានប្រដៅថាបុគ្គលទាំងឡាយដែលមានការងារផ្សេងផ្សេងធ្ងន់ស្រាលជាដើមដើរស្វែងរកទ្រព្យសម្បត្តិមកចិញ្ចឹមបុត្រនិងភរិយាបុគ្គលទាំងឡាយនោះរមែងជួប្រសពនិងសេចក្តីទុកសម្រាប់ពុទ្ធជនដែលជាអ្នកមានកិលេសក្រាស់ហើយជាអ្នកមិនបានទទួលផលប្រយោជន៍អ្វីតិចតួចអំពីការងារនោះឡើយព្រោះដូច្នោះ អ្នកទាំងឡាយចូលវាចានៅវត្ថុដែលធ្វើឲ្យយឺតយូរគឺកិលេសនោះចេញរួចហើយ អ្នកទាំងឡាយចូលធ្វើតាមពាក្យព្រានប្រដៅរបស់ព្រះពុទ្ធដែលរាប់ចូល នៅក្នុងត្រៃសិក្ខាសិលសមាធិបញ្ញាសិលសមាធិបញ្ញា ចូលធ្វើឲ្យជាប្រយោជន៍ដល់ប្រសើរឲ្យកើតឡើង នៅក្នុងចិត្តរបស់ខ្លួនចំណែកអំពើណាដែលធ្វើទៅហើយ កើតការក្តៅក្រហាយនៅក្នុងកាលជាខាងក្រោយ អ្នកទាំងឡាយគុំធ្វើអំពើនោះអីត្រូវតែធ្វើអំពើណាដែលធ្វើទៅហើយនាំសេចក្តីសោកមកឲ្យដល់ខ្លួន ដែលជាអំពើដ៏ប្រសើរបំផុតចូលអ្នកទាំងឡាយអប់រំសច្ចកម្មដ្ឋានទាំង4ដីទឹកភ្លើងខ្យល់ដោយពិចារណាជារឿយរឿយថា មិនទៀងជាទុកនិងជាអនត្តាប្រព្រឹត្តទៅតាមហេតុបច្ច័យ និងនាងបដាចាសម្ដែងធម៌អប់រំស្ត្រី ទាំង30នាក់ក្នុងរឿងមួយទៀតព្រះនាងបដាចារាភិក្ខុនីបានអនុគ្រោះដល់ព្រះនាងចន្ទា ដែល នាងជាអ្នកមិនមានញាតសន្តានព្រោះញាតកើតអហិវាតរោគគឺរោគស្លាប់អស់ហលិញរោគឆ្លងពីគ្នា នាងចន្ទា ហើយនាងបដាចានឹងជួយចន្ទានឹងក៏ដល់នៅវិបត្តិផ្លូវចិត្តនាងចន្ទាត្រូវកាន់អំបែងដោយសូមទានគេដើម្បីចិញ្ចឹមជីវិតអស់រយៈពេល7ឆ្នាំហើយថ្ងៃមួយនាងបានចូលទៅកាន់កន្លែងរបស់ព្រះនាងបដាចាដែលកំពុងតែឆាន់ចង្ហាន់បិណ្ឌបានភិក្ខុនៃទាំងឡាយកាលដឹងអំពីប្រវត្តិរបស់នាងចន្ទាក៏កើតមានមេត្តាចិត្តឡើង ទៅបឲ្យចង្ហាន់បិណ្ឌបានដែលសល់ដល់នាងពូជនាងពូជនាងចន្ទា កើតរោគឆ្លង អហិវាតរោគនឹងឆ្លង គ្នាទៅវិញទៅមកមកពូជនឹងស្លាប់ទាំងអស់ធ្វើឲ្យនាងដើរសុំទានគេ7ឆ្នាំអត់មានញាតសន្តានក្រីក្រហើយបានទៅជួបបដាចារនឹងតមកនាងចន្ទាមានសទ្ធាជ្រះថ្លា ក្នុងការប្រព្រឹត្តសង្រួមនៅក្នុងសិលទាំងឡាយរបស់ភិក្ខុនីនោះ នាងទៅចូលទៅរកនាងភិក្ខុនៃបដាចារាក៏បានសម្ដែងធម៌ឲ្យស្ដាប់ហើយនាងចន្ទាក៏កើតសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងនៅក្នុងព្រះពុទ្ធសាសនានេះ និងមានសេចក្តីសង្វេគនៅ ក្នុងដំណើរជីវិតហើយបានសូមបព្វជេគឺនាងបព្វជេមិនយូរប៉ុន្មាន ដោយការតាំង នៅក្នុងអវាទរបស់ព្រះនាងបដាចារាភិក្ខុនីនៅក្នុងកាលជាទីបំផុតក៏បានសម្រេចជាព្រះអរហន្តីទៅនិងអ្នកដើរសុំទានគេ សុំយូយូស្ដាប់ធម៌ទៅ សង្វេគទៅបួសជាភិក្ខុនីក្នុងសំណាក់ពនាងបដាចារ ជួយស្រី30នាក់នឹងឲ្យបួសហើយជួយនាងចន្ទទានឹងពេលតែសំដែងធរទៅនាងក៏បួសជ្រះថ្លាជ្រះថ្លានឹងបដាចារចំណែករឿងមួយទៀតព្រះនាងបដាចារាភិក្ខុនីបានសំដែងធរឲ្យដល់ស្ត្រីទាំង500នាក់ ដែលជាអ្នកមានបុត្រស្លាប់ដូចគ្នាទាំង500អ្នកថាពួកនាង មិនដឹងនៅផ្លូវរបស់អ្នកណាដែលមកឬទៅហើយយំរកកូននោះដែលមិនដឹងថាមកអំពីទីណានោះថាអោកូនអញអើយនៅទីណាហើយទៅទីណាហើយបើទោះជានាង ដឹងផ្លូវរបស់កូននោះដែលមកឬទៅក៏មិនក៏បីសោកស្ដាយអាឡោះអាល័យរកកូននោះឡើយ ព្រោះធម្មតាសត្វទាំងឡាយរមែងមានការកើតនិងការស្លាប់ដូចគ្នាទាំងអស់ហើយនាងទាំង500នោះស្លាប់កូនទាំង500ម្នាក់មួយស្ត្រីទាំង500នឹងពិបាកចិត្តហើយនាងបដាចាសំដែងធរឲ្យស្ដាប់ដោយសារអីបានជានាងអាចសំដែងធរពរោះដោយសារតែនាងគឺមានបទពិសោធន៍ខ្លួនឯងពិបាកចិត្តណាស់ពិបាកចិត្តខ្លួនឯង មានបទពិសោធន៍ខ្លួនឯងដែលត្រូវទុក្ខវេទនាគ្របសង្កត់រហូតទៅដល់ឈួតបកែដោះស្រាយវិបត្តិផ្លូវចិត្តណាស់សំដែងធោឲ្យគេឲ្យគេស្ដាប់យមសោកមកធ្វើអីយមសោកមកធ្វើអីកូនស្លាប់ស្លាប់ទៅហើយនឹងកាលគេមកពីលោកដតីអ្នកណាអ្នកណាក៏មិនបានដង្វល់គេឲ្យមកគេមកហើយកាលដែលគេទៅមនុស្សសលោកវិញអ្នកណាអ្នកណាក៏មិនបានអនុញ្ញាតឲ្យគេទៅឡើយ គេមកអំពីទីណាក៏ពួកយើងមិនដឹងមកអាស្រ័យនៅទីនេះពីរបីថ្ងៃហើយទៅវិញក្តីមកអំពីទីនេះទៅកាន់ទីដតីចាកទីនេះក៏ទៅកាន់ទីដតីក្តីគេចែកឋានទៅហើយក្តីរមែងទៅតាមយថាកម្មគឺគេអន្តោលទៅមកយ៉ាងណាក៏ទៅយ៉ាងនោះ ការយំរៀបរាប់នៅក្នុងការអន្ទល់ទៅរបស់គេតើមាន ប្រយោជន៍អ្វីទៅសំដែងធរអញ្ចឹងណាទៀតណាពួកកូន មកកើតក្នុងផ្ទៃពោះយើងយើងក៏មិនបានវល់ឲ្យមកហើយ យើងក៏មិនបានវល់ឲ្យពួកគេទៅចោលយើងដែរគេមកមកគេទៅទៅនឹងស្ត្រីទាំង500នាក់នោះកាលបើស្ដាប់ពាក្យដូច្នោះហើយ ក៏បានបន្តបងនៅសេចក្តីសោកហើយបពជានៅក្នុងសំណាក់របស់ព្រះនាងបដាចារាភិក្ខុនីកាលភិក្ខុនីទាំង500ប៊ូហើយក៏បានសម្រេចជាព្រះអរហន្តីបានពោលព្រះគាថាដែលព្រះនាងបដាចារាភិក្ខុនី ពោលហើយម្ដងទៀតព្រមទាំងពោលបន្ថែមមកពីគាថានោះថានាងទាំង500នឹងជ្រះថ្លាពោលនាងម្ចាស់បានដកព្រួញគឺសេចក្តីសោកដែលបុគ្គលឃើញបានដោយកម្រដែលចាក់ដោតនៅក្នុងដួងចិត្តរបស់ខ្ញុំ កាលខ្ញុំត្រូវសេចក្តីសោកព្រោះសេចក្តីស្រឡាញ់បុតគ្របសង្កត់ហើយ នាងម្ចាស់បានជួយបន្តបងនៅសេចក្តីសោកព្រោះកូនជាទីស្រឡាញ់របស់ខ្ញុំស្លាប់ថ្ងៃនេះខ្ញុំបានដកព្រួញចេញហើយអស់នៅសេចក្តី ទុកក្តៅក្រហាយហើយខ្ញុំសូមដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងជាទីរលឹកជាសក្តានៈស្មើដោយជីវិត មួយទៀតពាក្យព្រានប្រដៅរបស់ព្រះនាងបដាចារារាប់ថាជាពាក្យព្រានប្រដៅដ៏ប្រសើរបំផុតគឺដើម្បីមិនឲ្យកើតសេចក្តីសោកក្នុងពេលដែលអ្នកមានកូនស្លាប់ទៅ អ្នកមានកូនស្លាប់នាងសំដែងធរនឹងពរោះណាស់ ឲ្យអ្នកទាំងអស់គ្នាស្ដាប់ជីវប្រវត្តិនៅក្នុងអតីតជាតិរបស់ ព្រះនាងបដាចារាភិក្ខុនីមានសម្ដែង ប្រកាសនៅក្នុងអដ្ឋកថាមនោរដ្ឋពរណីដែលជាអដ្ឋកថាធិបាយសេចក្តីព្រះបល័យនៅ ក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាតនិងនៅក្នុងគម្ពីរអដ្ឋកថា បរមត្ថទីបនីដែលជាអដ្ឋកថាធិបាយសេចក្តីព្រះបាលីនៅក្នុងគម្ពីរខុត្តកនិកាយថេរិគាថា និងនៅក្នុងគម្ពីរខុត្តកនិកាយអបទានថាេនិយាយពីអតីតជាតិគឺកាលពីអតីតរបស់នាងពីជាតិមុន ក្នុងកាប់ទី1សែនដោយរាប់ថយក្រោយពីផតកម្មនោះទៅដែលនឹងត្រូវសម័យពពុទ្ធពនាមបតមុតរៈទ្រង់ត្រាស់ដឹងធរទាំងពួងព្រះអង្គឈ្នះមាព្រះអង្គជាស្ដេចនៃអ្នកប្រាជ្ញកាលនោះព្រះនាងបដាចារាភិក្ខុនីបានកើតនៅក្នុងត្រកូលសេដ្ឋីដ៏រុងរឿងស្ដុកស្ដំមានរតនៈផ្សេងផ្សេងជាច្រើននៅក្នុងនគរហង្សវតីនាងមានសេចក្តីសោកដល់ក្រៃលែងពីជាតិមុននឹងសាសនាពុទ្ធបតមុតរៈជាកូនសេដ្ឋី នាងទៅវត្តបានឃើញប្រពន្ធនឹងតែងតាំងភិក្ខុនៃមួយរូបនឹងជាអ្នកត្រួតត្រងនៅព្រះវិន័យហើយនាងនឹងក៏ឃើញធ្វើបុណ្យសបាយណាស់ចង់បានតំណែងនឹងក៏ខំធ្វើបុណ្យប្រកេនចង្ហាន់ប្រសងនឹង7ថ្ងៃហើយសាវៈពពុទ្ធបតុមុត្តរៈនឹងមួយសែនអង្គ100000អង្គណាទៀតណាច្រើនណាស់នាងប្រកេន7ថ្ងៃមួយថ្ងៃ100000អង្គមួយថ្ងៃ100000អង្គនឹង7ថ្ងៃ7ថ្ងៃ ថ្ងៃទី7ដែលជាថ្ងៃចុងក្រោយ នាងបានថ្វាយបាតនិងចីវរដល់ព្រះពុទ្ធព្រះនាមបតមុត្តរៈព្រមទាំងព្រះភិក្ខុសង្ឃស្រេចហើយនាងក៏បានបង្អោនស្រីសេរសាទាព្រះយុគលបាទក្រាបទូលតាំងសេចក្តីប្រាថ្នាថាបពិតព្រះអង្គដ៏ចម្រើន ទ្រង់ជាអ្នកប្រាជ្ញភិក្ខុនៃរូបណាព្រះអង្គបានប្រកាសតែងតាំងទុកក្នុងតំណែងឲ្យប្រសើរជាងភិក្ខុនៃទាំងឡាយផ្នែកខាងជាអ្នកត្រួតត្រងនៅព្រះវិន័យនោះសូមឲ្យខ្ញុំម្ចាស់បានសម្រេចដោយភិក្ខុនៃរូបនោះដែរចង់បានជាអ្នកត្រួតត្រងវិន័យសាសនាពពុទ្ធបតុមុត្តរៈលំដាប់នោះព្រះពុទ្ធពនាមបតុមុត្តរៈត្រាស់ថានាងដ៏ចម្រើននាងក៏មានវិតកៈអ្វីឡើយចូលធូចិត្តទៅចោះ នាងនឹងបានជាតំណែងសមតាមសេចក្តីប្រាថ្នារបស់នាងនៅក្នុងកាលជាអនាគតកាលរាប់ក្នុងកັບទី147កັບនេះទៅនឹងមានព្រះសាស្តាព្រះនាមថាព្រះសាមណគោដមត្រាស់ដឹងនៅក្នុងលោក នាងនឹងបានជាសាវិការបស់ពពុទ្ធអង្គនោះដោយមានព្រះនាមថាបដាចារា លុះនាងកុលធីតាបានស្ដាប់ការព្យាករហើយក៏កើសេចក្តីត្រេកអរពុទ្ធព្យាករយ៉ាងក្រៃលែងថែមទាំងបានបំពេញបុណ្យកុសលផ្សេងផ្សេងរហូតដល់អស់ជីវិតដោយកុសលកម្មដែលនាងបានធ្វើទុកហើយក្រោយពីស្លាប់ពីជាតិនឹងទៅក៏ទៅកើតនៅឯឋានសួគ៌ចន្ទាវតឹង ទេវលោកលុះមកដល់សម័យពពុទ្ធកសបៈនាងនឹងក៏មកកើតជាធីតារបស់ប្របាទកាសីព្រះនាមថាកិកិ នឹងហើយក៏ជាបរិជ្ជបុត្រីជាកូនស្ដេចទៀតទៀតហើយនាងជាកូនស្ដេចប្របាទកេកេនឹងសាសនាពុទ្ធកសបៈនឹងធ្វើបុណ្យធ្វើកុសលមានបងប្អូនស្រី7នាក់ហើយនាងនឹងក៏ខំធ្វើបុណ្យធ្វើកុសល សមាទានសិល10រហូតដល់20000ឆ្នាំ20000ឆ្នាំនឹងស្មើនឹង20000ឆ្នាំសាសនាពុទ្ធកសបៈនឹងសូមសិល10ទៀតណានាង បដាចារនឹងសូមសិល10រហូតទៅដល់20000ឆ្នាំ20000ឆ្នាំ10000និង1000ឆ្នាំ20 10000ឆ្នាំស្មើនឹង10000ឆ្នាំបដាចារសោយទីវង្គតពិជាតិនឹងទៅហើយទៅកើតឋានសួគ៌សាសនាពុទ្ធកសបៈដល់តែសាសនាពុទ្ធនៃយើងនេះសាមណៈគោតមនៃយើង ក៏នាងមកបដិសន្ធិកើតជាកូនសេដ្ឋីអ្នកមានជាតិចុងក្រោយនឹងជាកូនអ្នកមានទ្រព្យដោយអំណាចធ្វើបុណ្យពីជាតិមុន ដែលបានរៀបរាប់រឿងរ៉ាវដែលពោលនៅក្នុងបច្ចុប្បន្នជាតិរបស់នាងបដាចានឹងរួចមកហើយប៉ុន្តែ នៅមានរឿងក្នុងបច្ចុប្បន្នជាតិនេះដោយនាង បានពោលពីជីវប្រវត្តិរបស់ខ្លួនឯងទុកដែលមានសម្ដែងប្រកាសនៅក្នុងគម្ពីរខុទ្ទកនិកាយអបទានដោយមានសេចក្តីថា នាងបានពោលខ្លួនឯងខ្ញុំបានស្ដាប់ព្រះពុទ្ធវចនៈហើយក៏បានសម្រេចបឋមផល ព្រះសោតាបតិផលក្រោយពីបួសហើយ មិនយូរប៉ុន្មានក៏បានសម្រេចជាព្រះអរហត្តផល គឺផលភាពជាអ្នកឆ្ងាយសត្រូវគឺកិលេសខ្ញុំជាអ្នកស្ទាត់នៅក្នុងរិទ្ធផង ក្នុងសោតតិព្វ ជាតឹបផងខ្ញុំជាអ្នកធ្វើតាមសាសនា នៃ ព្រះសម្មាសម្ពុទ្ធផង រមែងដឹងនៅចិត្តនៃបុគ្គលដតីផង អ្នកណាគិតអីក៏នាងដឹង ពេលដែលប៊ូហើយអង្គុយគិតអីក៏នាងដឹងចិត្តគេបានខ្ញុំបានសម្រេចដឹងនៅពុពេនៅវាសានុសតិទៅបច្ចៈខោបានជំរះហើយខ្ញុំជាភិក្ខុនៃបរិសុទ្ធឥតមានមន្ទិលព្រោះបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយលំដាប់នោះ ខ្ញុំបានរៀនវិន័យនៅក្នុងខ្ញុំបានរៀនវិន័យទាំងអស់ក្នុងសំណាក់របស់ពុទ្ធព្រះអង្គឃើញហេតុទាំងអស់ផងខ្ញុំឆ្លើយដោះស្រាយផង នៅសេចក្តីពិស្នាគ្រប់យ៉ាងតាមពិតផងព្រះភគវាព្រះអង្គទ្រង់ត្រេកអរចំពោះគុណនោះហើយ ទៅតាំងខ្ញុំຕົកក្នុងតំណែងជាអេតតកៈថាបដាចារាជាភិក្ខុនៃឯកប្រសើរជាងភិក្ខុនៃទាំងឡាយផ្នែកខាងជាអ្នកត្រត្រង់នៅព្រះវិន័យដល់ពេលក្រោយមកនាងក៏បរិនិព្វានលែងកើតទៀតទៅបដាចារនឹងក៏បរិនិព្វានទៅលែងមានជាតិកំណើតទៀតហើយណាទៀតណាចាប់ពីពេលនឹងតទៅពីសាសនាពុទ្ធពនាមសាមណគោតមព្រះអង្គគង់នៅបដាចារនឹងក៏ និងបរិនិព្វានក្រោយមកក៏បរិនិព្វានតាមយថាកម្មរបស់នាងអត់មានយថាកម្មប្រព្រឹត្តទៀតទេគឺអស់កិលេសអស់កិលេសហើយលែងមាន ជាតិកំណើតបន្តទៅទៀតសូមអនុមោទនីគណៈទានការចូលរួមនិទាន ពីប្រវត្តិបដាចារាភាគ2ក៏សន្មតថានឹងបញ្ចប់តែប៉ុណ្ណេះចប់ហើយភាគ2នឹងស្លេះប៉ុណ្ណេះឯង ប្រវត្តិពីភាគ1មានតែ2ភាគមកដល់2ភាគប្រវត្តិរឿងបដាចារនិងមុននឹងបញ្ចប់ក៏សូមប្រកេនបុណ្យដល់កណាគុណម្ចាស់ពុទ្ធបរិស័ទយកចិត្តទុកដាក់ស្ដាប់ពធទេសនាសូមឲ្យបាន ជា បច្ច័យរួចចាក់ទុកដល់នៅព្រះនិព្វានគ្រប់ព្រះអង្គគ្រប់គ្រប់រូបកំបីគ្លៀងគ្លៀតឡើយ សូមអនុមោទនា គណៈទៀនខ្ញុំកណាខ្ញុំបាទសូមដងចាន់នេះសូមជម្រាបពុទ្ធបរិស័ទថានៅ ថ្ងៃ អាទិត្យទី26ខែ8យើងនឹងសល់ប្រហែលថ្ងៃទៀតនឹងខ្ញុំកណានឹងដង្ហែកំពីបត្រៃ3ដកទៅប្រគេនដល់ប្រសង់ទាំង14វត្ត14ជាប់សរុបទាំងអស់មួយជាប់នឹងស្មើនឹង110ភាគសរុបទាំងអស់14ជាប់នឹង1 ហើយមួយចប់ហ្នឹងតម្លៃ470ដុល្លារយក470ដុល្លារហ្នឹងកូននឹង14វ៉ាត់កូននឹង14ទៅឃើញអស់ប្រមាណនឹងហើយក្នុងនោះ3ដកមួយភាគហ្នឹងស្មើនឹង20000រៀលនឹងនៅខែ10ខាងមុខនឹងខ្ញុំកណាប្រកេនចង្ហាន់ប្រសង1250អង្គបុណ្យឆ្លងរបងវត្តភ្នំសពៅខេត្តបាត់ដំបងនៅខែ10ខាងមុខនឹងហើយចង្ហាន់មកតុកនឹងស្មើនឹង50ដុល្លារ កាន់អង្គមួយអង្គ100000រៀលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាក៏អាចអញ្ជើញមកកាន់ទីស្នាក់ការកណ្ដាល វិទ្យុពន្លឺធម៌ប្រពុត FM 98.30 MHz ដែលមានទីតាំងនៅភូមិសំរោង សង្កាត់ខ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញពុទ្ធបរិស័ទតាមបណ្ដាខេត្តឆ្ងាយឆ្ងាយក៏អាចផ្ញើតាមប្រព័ន្ធ Wing True Money ជាដើមមកកាន់លេខខ្ញុំកណាខ្ញុំបានដុងចាន់នីផ្ទាល់ទាំង3ប្រព័ន្ធប្រព័ន្ធ ទី1គឺ cell card 092 79594ដងប្រព័ន្ធទី2ប្រព័ន្ធ smart 081 79594ដងប្រព័ន្ធទី3គឺប្រព័ន្ធ midphone 066 79594ដង សុខោបញ្ញសៈឧចយោការបំពេញបុណ្យកុសលរមែងបាន ទទួលនៅសេចក្តីសុខសេចក្តី ចម្រើនសូមអនុមោទនា